អ្នកចង់ជេរអាត្មាអត់មានហាមទេចង់ជេរនិយាយទៅបើគិតថាល្អទៅអាត្មាមិនបានប្រឡាក់ចិត្តអាត្មាទេឬជេរអាត្មាស្គាល់ច្បាស់ណាស់ថាជេរចេញពីចិត្តអីហើយចិត្តនឹងដុតណាស់ណាអាត្មាដឹងច្បាស់ណាស់មិនមែនដុតចិត្តអាត្មាទេគឺដុតចិត្តអ្នកជេរបានជេរអាត្មាកើតបើចិត្តអ្នកជេរមានមេត្តាចំពោះអាត្មាជេរអាត្មាអត់កើតទេមេត្តាគឺធัวតិចនៅពេលដែលមានអ្នកពេលអ្នកមាន ចិត្តតិចអ្នក មានសេចក្តីសុខជេរអាត្មារួចទេ តែពេលអ្នកជេរអាត្មាអ្នកកើតទុក្ខនិសយតិហនៈរសៈណា បានជ័យកើតដូច្នេះរកវិធីជ័យទៅបើត្រឹមតែវិធីជ័យរកជ័យទៅនិយាយមែនទែនមិនផ្លែឲ្យមិនស្អីឲ្យទេគឺថានិយាយមែនទែនបើគិតថាជេរឲ្យអាត្មាលែង បានសុខជេរឲ្យអាត្មានឹងវាទៅជាការទុកសាកមើលទៅលើកមកប្រទេសមកជេរក៏បានដែរពូអាត្មាយល់ពីអានុភាពរបស់ពាក្យជេរច្បាស់លាស់ណាស់អានុភាពរបស់ពាក្យជេរវាក្រន់តែជាវេយោ គ្រាន់តែជាសត្វរូបប៉ុណ្ណោះទេហើយវាកើតអំពីមាត់របស់អ្នកជេដែលមាត់អ្នកជេនោះកិលេសយកទៅប្រើប៉ុណ្ណោះទេ ច្បាស់ណាច្បាស់ណាស់កន្លែងហ្នឹងប៉ុន្តែបើថាវាប៉ះពាល់ដល់ផលប្រយោជន៍រស់នៅដល់ថ្នាក់មានទោសមានព្រមត្តនឬក៏ថាអឺពាក់ព័ន្ធដល់ស្អីស្អីផ្សេងទៀតដែលអាត្មារស់មិនកើតអានឹងបានអាត្មា គិតថាដោះស្រាយគ្នា តែបើតាមពាក្យជេអាត្មាគ្មានរឿងដោះស្រាយជាមួយទេអត់ទេអត់មកដឹងដោះស្រាយរឿងអីវាវាកិលេសរបស់គេហើយយើងទៅដោះស្រាយកិលេសគេមិនដោះវាអត់កើតខ្ញុំដាក់ចិត្តពិចារណាបន្តិចយើងនឹងអាចតិចនៅពេលដែលមេកំពុងក្តៅពេលកំពុងក្តៅយើងនៅក្នុងផ្ទះយើងនឹងអាចមានភាពកក់ក្តៅនៅពេលកំពុងភ្លៀងយើងនៅក្នុងផ្ទះបើ heater វិធីសាស្ត្រដែលយើងគ្រប់គ្រងចិត្តរបស់យើងហ្នឹងហើយ មនុស្សដ៏ខ្លាំងបំផុតគឺមនុស្សដែលអាចគ្រប់គ្រងពេលហ្នឹងអ្វីដែលខ្លាចគឺតែរឿងយើងធ្វើខុសឯងអាហ្នឹងគួរឲ្យខ្លាចរឿងគេជេរកុំខ្លាចមើលពូជរបស់វាចេញតែពីតោសៈនឹងជេរមានចេញពីមេត្តាណាពិនិត្យមើលទៅពាក្យជេរវាអត់មានចេញពីមេត្តាទេវាចេញពីពូជតោសៈដែលមានមោហៈបិទបាំងទេកុំថាឆ្លាតមិនឆ្លាតទេតតោសៈកើតតខឹងកើតសំណាញ់របស់មោហៈទេយើងទៅខឹងមនុស្សជេរយើងមិនបើយើងឆ្លាត បើយើងយល់ដឹងស្ថានភាពនោះហើយមិនបាច់អួតតែខ្លួនឆ្លាត ទេ ពេលជេរគេហ្នឹងកុំអួតតែខ្លួនឆ្លាតមិនឆ្លាតទេល្ងងទេ មោហៈនៅក្នុងកន្លែងខឹងហ្នឹងសិក្សាអកុសលចិត្ត12ទៅដឹងហើយសិក្សាឲ្យច្បាស់ច្បាស់ពីខ្លួនឯងមុនជេរគេមើលខ្លួនឯងទៅខ្លួនឯងធ្លាក់ក្នុងអីច្បាស់តែពីនឹងទៅ យើង នឹងជេរពីណាកើតទេ មនុស្សអាក្រក់យើងបង្កើតច្បាប់យើងរួមគ្នាធ្វើទៅកុំឲ្យមនុស្សធ្វើអាក្រក់កើតហើយយើងធ្វើបានមិនមែនមនុស្សល្អហ្នឹងឈោឲ្យមនុស្សអាក្រក់ធ្វើតាមចិត្តមិនមែនទេខំបញ្យល់ឲ្យមនុស្សយល់ហ្នឹងគឺដើម្បីឲ្យឧទាហរណ៍ថាអើឃើញមនុស្សអាក្រក់ឈោមើលហ្នឹងល្មិចទេព្រោះតែមិនចង់ឲ្យមនុស្សចាញ់បោកមនុស្សអាក្រក់ហ្នឹងហើយបើកំពុងតែបញ្យល់ហ្នឹងឧទាហរណ៍ដូចជំនឿប្រទេសប្រដាស់អីចឹងខំបញ្យល់រឿងហ្នឹងដើម្បីអីដើម្បីកុំឲ្យមនុស្សឆ្លៀតឱកាសនិយមមកធ្វើបាបមនុស្សហ្នឹងឯង ពរិទ្ធពលឺបញ្ញាឲ្យមនុស្សមានក្នុងចិត្តទៅយូរយូរទៅមនុស្សចេះភ្ញាក់ខ្លួនខ្លួនឯងគ្រប់គ្នាទៅមនុស្សមានទីពឹងគឺមនុស្សខ្លាចជាមនុស្សមានបញ្ញាចេះគិតចេះពិចារណាអានឹងឲ្យជួយ កាលណាមនុស្សឆ្លាតកាន់តែច្រើនមនុស្សមានបញ្ញាចេះត្រេះរិះចេះពិចារណាកាន់ច្រើនដូចពលឺវាកាន់តែធំភាពងងឹតនឹងវាខ្លាចភាពងងឹតនឹងវាខ្លាចហើយ គឺយើងមិនបញ្យល់មនុស្សឲ្យយល់ផងហើយយើងជាខឹងតែមនុស្សអាក្រក់មិនកើតមនុស្សអាក្រក់វាបានដៃជាមួយមនុស្សល្ងងហ្នឹងឯងអញ្ចឹងបើយើងខំបញ្យល់ឲ្យមនុស្សយល់ថាស្អីទៅខុសស្អីទៅត្រូវអញ្ចឹងណាមានតែមានក្មេងៗខ្លះឡូវគាត់ឈប់ជេរដោយការគាត់ស្ដាប់យល់គាត់បញ្យល់វិញដល់បញ្យល់វិញគេស្ដាប់កាលគាត់ជេរគេគេខឹងហ្នឹងហើយព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គសម្ដែងពាក្យហ្នឹង ហើយយើងទៅបដិសេធមិនបាច់ព្រះអង្គថាក៏យើងដឹងដែរព្រះអង្គថាម៉េចមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយ កុំនិយាយពាក្យអាក្រក់នឹងនរណាម្នាក់ឡើយព្រោះថាពាក្យអាក្រក់នឹងចង់និយាយថានិយាយពាក្យអាក្រក់ដោយការខឹងក្រោតហ្នឹងអាក្រក់ហ្នឹងវាបញ្ចូលទាំងពាក្យខឹងអ្នកដទៃនិយាយពាក្យអាក្រក់ដាក់ហ្នឹងចូលអ្នកទាំងឡាយកុំនិយាយពាក្យអាក្រក់នឹងនរណាម្នាក់ឡើយ ព្រោះថាអ្នកដែលអ្នកជេរស្ដីឲ្យហើយគេនឹងតបតដោយពាក្យអាក្រក់វិញមិនខានឥឡូវយើងពិចារណាពាក្យហ្នឹងមើលអានឹងថាអាត្មាសូត្រតាមកម្ពី ទេកាពីខ្លះគូសូត្រដែរបើយើងយកមកពិចារណាវាត្រូវហើយបើយើងថាឲ្យគេគេគ្មានមាត់ឧទាហរណ៍ថាមកវិញហើយយើងលើកទៅអញថាព្រោះមានហេតុឲ្យអញថាហើយគ្មានហេតុទេពេលយើងធ្វើឲ្យគេខឹងហើយតែមនុស្សខឹងចេះពិចារណាមកពីណាយល់ឲ្យដល់កន្លែងហ្នឹងមើល បើមនុស្សនឹងចេះពិចារណាវាមិនចេះតែថាយើងទៅទេតែផ្ដាស់ទេហើយយើងយើងថាយើងថាដោយពាក្យអាក្រក់ធ្វើឲ្យគេខឹងទៅហើយហើយដល់ពេលគេខឹងជេរមកវិញយើងថានេះជេរប្រទេសប្រដាស់គ្មានហេតុអញជេរឯងអញមាន ទេពួកយើងដុតគេទៅហើយបើមនុស្សនឹងមកដោយអត់ខឹងហើយថាខុសអានឹងចាំយើងថាតែបើមនុស្សនឹងខឹងហើយជេរយើងវិញមិនបាច់ថាទេវាអត់មានអីឆ្ងល់ទេព្រោះគ្នាល្ងងឯងបានមកអញ្ចឹងពួកយើងមានបានផ្ដល់ទិន្នន័យឲ្យគ្នាគិត ត្រឹមត្រូវណាយើងដាក់កម្ដៅឲ្យគ្នានោះយើងធ្វើគ្នាក្តៅហើយឲ្យគ្នាមកដោយបញ្ញាមិនកើតតែក្តៅកើតមួយមោហៈច្បាស់ចឹងណាតែក្តៅកើតជាមួយមោហៈហើយតែមួយមោហៈវាមកគ្មានត្រូវទេវាទៅតឹងតតែងនឹងឯងហើយយើងកុំទៅខឹងគេតែគេមិនស្ដាប់យើងអីតែព្រោះយើងខឹងស្ដាប់គេយើងបងប្អូនគ្នាដែរពួកយើងមិនមិនបញ្ជាកន្លែងគួរឲ្យគេគិតគេចារណាតាមពិតពាក្យត្រូវរបស់យើងនោះគួរតែមនុស្សស្ដាប់បានច្រើនប៉ុន្តែយើងបន្ថែម ធាតុស្អុយស្អុយបន្តិចដាក់ពីលើវាហ្នឹងទៅជាមនុស្សខ្ពើមទៅវាខានបានឆ្ងាញ់អាមហូបនៅក្នុងហ្នឹងទៅដែលអាត្មាចង់និយាយហ្នឹងចង់ឲ្យអ្នកដែលមានខួរក្បាលល្អល្អទាំងឡាយហ្នឹងណាមិនចង់ឲ្យតែគេមកស្ដាប់អាត្មាទេនិយាយឲ្យមែនតែនទៅដូចបងប្អូនដូចខ្លះនៅឯណានៅអាមេរិកក៏ដោយនៅស្អីក៏ដោយដែលខ្វល់ខ្វាយនិយាយ ពីរឿងសង្គមហ្នឹងណាគំនិតខ្លះមកស្ដាប់ទៅល្អណាស់ប៉ិនមកថាហេតុមកជាថ្លឹងអង្គុយថ្លឹងចិត្តមើលថាប៉ិនណាអ្នកដែលថាល្អហ្នឹងតែអ្នក បាក់ពួកមួយគ្នាហ្នឹងដែលអ្នកភាកច្រើនបាក់ពួកមួយគ្នាហ្នឹងតែបើទោះយូរយូរទាញពីនេះពីនោះបានមួយក៏វាជឺតដែរពូជាបន្ថែមអាលបោយកខិចពីលើហ្នឹងអាពាកជេរបចោហ្នឹងវាដកតែហ្នឹងបន្តិចមកអញ្ចឹងមិនទៅហាងអីមហូបក៏ចូលចិត្តធ្វើគឺកាត់ដាក់ដូចជាក្បាច់ដាក់ដូចជាស្អីអញ្ចឹងថាវាមិនឆ្ងាញ់ហ្មងប៉ុន្តែមើលទៅគួរឲ្យចង់ អីលោទៅដាក់មកវាឆ្ងាញ់មានវីតាមីនប្រមាណក៏ដោយប៉ុន្តែមនុស្សអត់តន់ដែរភ្លក់ឧទាហរណ៍មនុស្សអត់ដែរភ្លក់ផងដល់តែមនុស្សភ្លក់ហ្មងអានឹងមិនដឹងថាឆ្ងាញ់អឺវារៀងមិនរៀងទៅវាឆ្ងាញ់អានឹងមិនអីទេជាមនុស្សដ៏ច្រើនទៀតដែលមិនតន់បានស្ដាប់យើងដែលមិនតន់បានលឺយើងលឺតែយើងបចោគ្នាតង់ទោះបីជានៅ ក្នុងនឹងវាមានស្អីដ៏ល្អក៏ដោយក៏ដូចអ្នកខ្លះ ចង់បញ្យល់ឲ្យអាត្មាយល់បើជេរអាត្មាហើយអាត្មា ថាសុំទោសបើជេរហើយមិនបាច់មកនិយាយគ្នាអាមិនខឹងមិនស្អប់ក៏មិនសមាគមជាមួយដែរគឺបើជេរអាត្មាមានន័យថាទុកអាត្មាជាសត្រូវហើយបានជេរអាត្មាប៉ុន្តែបើថ្ងៃណាមួយមករកអាត្មាមកនិយាយមួយគ្នាអាត្មានៅតែស្វាគមន៍ចឹងណាប៉ុន្តែបើផ្លោងជេរហើយអានឹងមិនដឹងថាយើងធ្វើការមួយគ្នាមិនម៉េចឲ្យអាត្មាគុំឲ្យអាត្មាខឹងឲ្យស្អប់ថាអត់ទេ ប៉ុន្តែអ្នកបានទុកអាជាសត្រូវហើយសួរថាធ្វើការមួយគ្នាមិនម៉េចប៉ុន្តែថ្ងៃណាមួយគិតថាទេគួរជេរលោកទេគួរតែនិយាយគ្នាវិញអូខេ we can change រឿងទាំងឡាយវាមិនដែលថាតែអញ្ចឹងឯងត្រូវតែអញ្ចឹងរហូតអត់ទេវានៅតែនិយាយបានអញ្ចឹងដូចអ៊ំឡៃស្រេងអីភ្លេចឈ្មោះគាត់ទៅទៀតគាត់ជេរអាត្មាមែន ប៉ិនសួរថាអាត្មាមានដែរគុំគួនគាត់ទេអានោះថ្ងៃណាមួយគាត់គិតតែចង់មកនិយាយគ្នាលេងមកសួរអាត្មាមើលអាត្មានឹងលោកយួនមែនអត់មកសួរឲ្យច្បាស់ចឹងមកមិនអត់ទទួលចឹងនិយាយចឹងឲ្យគាត់លឺវាគ្មានអីអាចកំបាំងទេឡើយមកចូលចិត្តនិយាយផ្ទាល់ហើយតែយើងនិយាយប្រយោលមើលដោយប្រយោលមើលខុសហើយ មិនដូចទេមិនត្រូវទេហើយសង្គមយើងរាល់ថ្ងៃអញ្ចឹងយើងចូលចិត្តមើលពីចង្អាយបោកប៉ាន់បន្តិច អ្នកខ្លះយករូបទៅគណៈថតទៅវាស្តៀងគ្នាជួនកាលគណៈថតមួយគ្នាគេថាធៀបណារត់យល់ធៀបនឹងអីមិនគឺយើងគណៈឃើញរូបថតហ្នឹងយើង ដឹងថាវាយ៉ាងម៉េចចាណាតិចមើលតើយើងចង់ទៅបង្កើតចំនួនឬក៏យ៉ាងម៉េចឬក៏ទៀមទាត្រូវតែម្នាក់ឯងឬក៏យ៉ាងម៉េចឧទាហរណ៍ទៅចូលរួមប៉ុនមួយចាស់ មនុស្សណាមួយសុំមិនតែចោលក៏ដោយអាត្មាមិនដឹងថានឹងចោលគេមកដល់លើគុណសុំថតរូបជាមួយមួយឧទាហរណ៍ចឹងឯដល់ហើយទៅថ្ងៃក្រោយទៅឃើញគេចាប់ចោលនឹងបានគេពូជលោកនឹងសើចោលចឹងមិនក៏យើងមានតែឆែកអញ្ចឹងអាត្មាឯណាតែមាន ភ្នែកមនុស្សរាប់លានអ្នកនឹងស្គាល់ថានៅនេះចោលនេះមិនមែនចោលហើយចេះតែទទួលស្គាល់ថាមនុស្សមានបញ្ញាដែរនិយាយញុះឲ្យមនុស្សស្ទាស់គ្នារហូតហ្នឹង បើខិនតែឃើញរូបថតយើងចាត់ទុកថាមនុស្សអញ្ចេះមនុស្សអញ្ចោះមនុស្សអញ្ចឹងមនុស្សអញ្ចោះវិនិច្ឆ័យទៅរូបខាងក្រៅឃើញទេដោយខ្មែរនិយាយខាងដើម ថាមនុស្សមិនមានរូបទេ មនុស្សគឺចិត្តមនុស្សដែលមានធាតុដូចគ្នាមិនប្រកាសថានៅចិត្តគ្នាទេហើយមនុស្សដែលយល់ខុសគ្នាក៏មិនប្រកាសថា នៅឆ្ងាយពីគ្នាដែរព្រះសម្មាសម្ពុទ្ធសម្ដែងហើយថាសប្បុរសទោះបីជានៅឆ្ងាយប៉ុណ្ណាក៏រមែងប្រកាសមានន័យថាយល់គ្នា អសប្បុរសនៅជាមួយគ្នាប៉ុន្តែមិនប្រកបរូបភាពនៅជាមួយគ្នាប៉ុន្តែមិនប្រកបទេហើយដល់លេងជើងកើគាត់នឹងយករូបថតថតមួយគ្នាបាក់ចឹងដែរជើងកើឃើញណាមួយឆ្លប់ទៅអង្គុយមួយបណ្ណបកប្រជាជនអីចឹងយកអារូបហ្នឹងយកមកជេរគ្នាយើងដឹងរឿងអីអត់ជើងកើបងប្អូនគាត់គាត់មានទុកគាត់ទៅចូលរួមរឿងអីមិនបាន ញាតិញោមសិក្សាពីចិត្តមែនទេណាទៅដឹងតែមនុស្សខ្លះគ្រាន់តែពូកែនិយាយប៉ុន្តែស្គាល់ចិត្តមនុស្សពិតប្រាកដអត់ទេ មនុស្សដែលស្គាល់ចិត្តមនុស្សពិតប្រាកដគឺត្រូវស្គាល់ពីចិត្តខ្លួនឯងច្បាស់លាស់ហើយមនុស្សដែលច្រើនយល់ច្រឡំថាខ្លួនឯងជាមនុស្សល្អហើយមនុស្សដែលយល់ច្រឡំថាខ្លួនឯងមនុស្សល្អគឺបទជននឹងឯងប៉ុន្តែអ្នកដែលស្គាល់ចិត្តខ្លួនឯងច្បាស់ទៅដឹងថាខ្លួនឯងគ្មានជាមនុស្សល្អទេ អកុសលការរាល់ថ្ងៃរាល់ថ្ងៃគឺជារឿងដែលគួរមានភ័យគួរសង្កេតតែយើងរាល់ថ្ងៃភ័យកលេសគេជាងភ័យកលេសខ្លួនឯងចឹងហើយបានជាយើងច្អល់គ្នាទៅវិញទៅមកអត់លៀងមុខលៀងមាត់ជំរះខ្លួនឯងបានសង្គមយើងវាអញ្ចឹងោតាសៈភគវៈតោរហតោសម្មាសម្ពុទ្ធសៈនមោតាសភគវៈតោ អរហតោសម្មាសម្ពុទ្ធសៈនមោតាសភគវៈតោ រហតោសម្មាសម្ពុទ្ធាសៈពុទ្ធังធម្មังសង្ឃังអ្នកមាមិសូមនមស្ការថ្វាយបង្គំគុណកៅទាំងបីដោយសេចក្តីគោរពជ្រះថ្លាដល់គង់ខ្ពស់និងសូមនមស្ការថ្វាយបង្គំចំពោះបដិជាប្រគុណព្រះគ្រូចៅអធិការវត្តធម្មរាមដែលគង់ជាព្រះកិត្តិយសនៅ ក្នុងកម្មវិធីបុណ្យ ពុទ្ធេវិស័យដែលប្រពធ្វើឡើងនៅនាវត្តធម្មមេរាមរដ្ឋវិកតូរីយ៉ាហើយសូមគោរពរាប់ អាន ទេវតានុធរៈគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់ជាពិសេសលោកអ្នកម្ចាស់ដើមទានប្រធានបុណ្យអរប្រធានបុណ្យនេះគឺបដិជគុណចារិកាតែម្ដង គឺព្រះធម្មរកេតោលឺពើដែលគុណចិត្តហួតហើយមានញាតិញោមផ្សេងផ្សេងច្រើនទៀតក៏ដែលបានប្រពើពុទ្ធវិស័យព្រះអង្គណាព្រះអង្គ3អង្គទន្ទឹមខាងមុខហ្នឹងសាធុណាហើយក៏សូមឱកាស សំគួរអំពីបដិជាប្រគុណវិចារិកានិងកណាគ្រប់ព្រះអង្គដើម្បីបានសម្ដែងជាធម្មកថាក្នុង កម្មវិធីបុណ្យពុទ្ធេពិស័យបុណ្យពុទ្ធេពិស័យគឺជាកម្មវិធីបុណ្យដែលវិជាពុទ្ធបរិស័ទខ្មែរយើង ទូទាំងពិភពលោកនិយមធ្វើរាល់ពេលដែលបាន កសាងនៅឧទេសកចេតីចេតីនិយាយដោយសង្ខេបមាន3គឺធាតុចេតីបរិភោគចេតីហើយនិងឧទេសកចេតីហើយតាមប្រវត្តិរឿងរ៉ាវដែល ព្រះអានន្ទសូមអនុញ្ញាតនៅវត្ថុសម្រាប់គោរពបូជាតំណាងព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គគង់នៅនោះព្រះពុទ្ធរូបមិនតាន់មានទេកាលនោះជារូបចម្លាក់ក្តីជាគំនូរក្តីគឺមិនមានទេដែលចាត់ទុក ថាជាឧទេសកចេតដី ហើយធាតុចេតីគឺបានដល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនឹងក៏មិនតាន់មានដែរព្រោះព្រះអង្គនៅគង់បជននៅ រហូតដល់ព្រះអង្គបរិនិព្វានទៅបានមានការបែងចែកព្រះធាតុទៅតាមទិសផ្សេងផ្សេងក៏សាងជា ព្រះចេតីតម្កល់ព្រះ បរមសារីរិកធាតុអញ្ចឹងចេតីដែល មាននៅពេលដែលព្រះសម្មាសម្ពុទ្ធគង់នៅឡើយមានតែមួយ គឺបរិភោគចេតដីនឹងនិយាយអំពីចេតដីវត្ថុគោរពបូជាដែលជារបស់ដែលផ្សេងអំពីធម្មចេតដីបាទហើយក៏មានការអនុញ្ញាតដាំព្រះព្រំពោធិព្រឹកអីហ្នឹងកាលនោះពុទ្ធពោធិព្រឹក បាតជីវរឬក៏ធម្មក្រកតម្រងទឹកសពគ្រប់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គធ្លាប់ប្រើប្រាស់ហៅថាអីដែលយើងធ្លាប់អឺឮនៅក្នុងពាក្យវេថា មានអឺឮនៅក្នុងពាក្យវេថា មាន ព្រះពុទ្ធរូបស្នងអង្គជាប្រធាន ដែលឮពាក្យហ្នឹងឯងញោមណាប្រកេនចំពោះព្រះសង្ឃមាន ព្រះពុទ្ធរូបស្នងអង្គជាប្រធានស្នងកន្លែងហ្នឹងមានន័យម៉េចតំណាងគ្រាន់តែតំណាងឯងមិនស្នងរូបតិចមកខ្មោចចូលស្នងអង្គស្នងរូបអីហ្នឹងមិនមែនទេណាគឺព្រះពុទ្ធរូបស្នងអង្គជាប្រធានហ្នឹងមានន័យថា មានព្រះពុទ្ធរូបដែលគង់នៅទីនេះ ចាត់ទុកថាដូចតំណាងព្រះសម្មាសម្ពុទ្ធអញ្ចឹងយល់ទេហ្នឹងហើយយល់ចប់ហើយហ្នឹង ណាពីស្ពាន់មែនប៉ុន្តែយើងមិនមែនថ្វាយបង្គំពពុទ្ធរូប ដោយ ផ្ទាល់ជាព្រះអង្គស្ពាន់នឹងទេ គឺគ្រាន់តែជារូបតំណាងដូចថ្មធ្លាប់និយាយលេង ផងមែនផងអញ្ចឹងដូចថានាងជាទីស្រឡាញ់ណាមួយគេឲ្យកសែងមកអញ្ចឹងណាប្រុសនឹងគេទុកនៅលើកកសែងកាលណាមិនមែននឹកកសែងទេនឹកអាគេ នឹកម្ចាស់កសែងដោយពេលដែលព្រះព្រះអីដែលថាចង់មើលមុខព្រះអង្គវគ្គលិនឹងព្រះអង្គស្អាតណាព្រះសម្មាសម្ពុទ្ធណាយើងធ្វើមិនបានដូចទេបើតាមដែលមើលអាត្មាក៏ព្យាយាមសម្រួលຂណាត់ថាធ្វើម៉េចឲ្យសរៀងព្រះអង្គធ្វើទៅវាមិនដូច លើកតែកន្លែងមួយចុះឧទាហរណ៍ថាអឺប្របាទរបស់ព្រះអង្គចុះយើងធ្វើអត់ដូចទេទៅធ្វើទៅដូចខ្លាយជាមិនដឹងយើងវាទៅទៅភ្នែកយើងណាឧទាហរណ៍ថាប្របាទព្រះអង្គមកមកបាទព្រះអង្គហ្នឹងយើងគូជារៀងចតកោនកែងហើយបែងជា4ប្រឡោះបន្តគ្នាចឹងបាទជើងពីក្រោមណា4ប្រឡោះជាការ៉េ4ការ៉េហើយកន្លែង បបាទព្រះអង្គដែលដែលចុះទៅខាងក្រោមហ្នឹងគឺចាប់ផ្ដើមត្រឹមភាកចំចំកដាលថយមកក្រោយ មានន័យថាសល់ទៅមុខពីរផ្នែកសល់មកក្រោយមួយផ្នែកដោយឡែកជើងយើងធម្មតាយើងជន់នៅខាងក្រោយផុតកលែងកែងនឹងកបត់ស្ញន់មានន័យថាកែងព្រះអង្គសល់មកក្រោយមួយផ្នែកយើងចុះមកក៏គាត់កងត់កែងមកញញុំឈោងមកកងត់កែង យើងអត់មានកែងទេយើងតែយើងហៅកែងដែរបើគាត់ថាប្រធានពិតមិនអត់មានកែងទេពេលយើងធ្វើមិនដូចមើលអូបគ្រប់យើងធ្វើមិនដូចមិនដូចទេអត់ដូចកន្លែងខ្លះទៀតពេលព្រះអង្គឈោតត្រង់អញ្ចឹងព្រះអង្គដាក់ប្រហោះអញ្ចឹងឯងអង្គុញបានមើលយើងឈោឲ្យដាក់កុំអោនហើយឯងអង្គុញឲ្យបានបានទេអត់បានទេហ្នឹងយើងធ្វើមិនដូចទេតែដូចទៅយើងថាងាប់រឿងទៅដយដយទៅណាហ្នឹង តាមពិតរឿងព្រះអង្គស្អាតប៉ុន្តែដល់យើងវាធ្លាប់តែយើងចេះយើងថាស្អាតអញ្ចឹងទៅណាតែយើងរងហើយយើងមើលឃើញគ្នាស្អាតកុំទៅអួតមួយចលែនចលែនគេមើលមកយើងដឹងស្អីទេប្រហោងត្នេះផងត្នោះផងឯគេមកធ្លុលលើបតែយើងចេះស្អាតគ្នាយើងអញ្ចឹងទៅមែនទេហ្នឹងប៉ុន្តែស្អាតគ្នាយើងយើងបានមើលតែសរុបសរុបដែរទេប៉ុន្តែមើលកន្លែងមួយកន្លែងឲ្យចំទៅវាស្អាតទេបើតិចយើងហែកមើលតិចឲ្យចំ ចំមុនហ្នឹងហើបមកឲ្យចំមើលចំចំចំហ្នឹងមានស្អាតទេអត់ទេដោយសារសរុបសរុបទេហ្នឹងហ្នឹងហើយធ្លាប់មាត់វានៅតនឹងហើយលើតមាត់ខុសមិនបន្តិចកន្លែងស្អាតបាត់ហើយចំមុនវានៅតនឹងលើតវិតបន្តិចអភ្នែកដល់ស្មើគ្នាអញ្ចឹងមិនថាទៅស្អាតទៅលើស្អែកតបន្តិចហើយញាតិញោមគិតមើលលើតែមាត់មកនៅកន្លែងខ្វល់នេះវិញឧទាហរណ៍ ហ្នឹងហើយអញ្ចឹងកាយវិការចង់និយាយថាព្រះពុទ្ធមិនអាចអ្នកណាដែលក្រំតែប្រើភ្នែកសាមញ្ញធម្មតាឈ្មោះថាស្គាល់ព្រះពុទ្ធទេបើទោះជាព្រះអង្គមកគង់កន្លែងហ្នឹងសម្ដែងធัวប្រាប់យើងក៏ដោយពីព្រោះពាក្យថាពុទ្ធៈមិនជាឈ្មោះរបស់នរណាម្នាក់ទេកាលព្រះអង្គនៅជាព្រះ បរមពុរិស័ទមុននឹងទៅបួសឈ្មោះអីយើងដឹងទេ សិទ្ធត្ថតាឈ្មោះសាមញ្ញធម្មតាមានកិលេសធម្មតាស្រឡាញ់ស្រី ធម្មតាដូចតាអាត្មាអញ្ចឹងកម្មតន្ត្រដឹងណាបើមិនស្រឡាញ់មិនមានកូនមិនអញ្ចឹងណាអាត្មាមិនមែនមើងងាយព្រះអង្គទេណាឥឡូវបើមិនស្រឡាញ់ស្មាមានរាហុលហ៎មានអត់មានលឺអាចារ្យណាកាលនងហ៎ មានមហេសីមានស្រីស្នំអូមានគេមរំចែចៅពេញនោះឯងអាត្មាមិនតន់តែបានប្រហែលនឹងទេកិលេសសាមញ្ញធម្មតាជាពុទ្ធិចជនជាព្រះសិទ្ធត្ថដល់ពេលក្រោយ សន្សំបារមីបូកផ្សំពីមុនផងនឹងការប្រព្រឹត្តព្យាយាមចុងក្រោយនឹងផងក៏បានធ្វើដល់ទីបំផុតទុក មានបញ្ញាចក្ខុកើតឡើងឃើញនៅព្រះនិព្វាន រៀនឃើញនៅសច្ចៈធម៌បញ្ញាទូបញ្ញាដែលឃើញនៅសច្ចៈធម៌នឹងឯងហៅថាពុទ្ធៈប្រពុតនឹងគឺសំដៅទៅដល់ទូបញ្ញាដែលឃើញច្បាស់នៅអរិយសច្ចធម៌នឹងឯងអញ្ចឹងហើយបានជាព្រះអង្គថាយោធម្មំបសតិសោមំបសតិអ្នកណាឃើញធម៌នឹងនឹងឃើញតថាគតឃើញប្រពុទ្ធ បើអ្នកមិនឃើញនៅសច្ចធម៌នឹងទេអ្នកមិនឃើញពុទ្ធទេដើរវិញនៅដើរហើយហ្នឹងហើយអនិច្ចតាធัวហ្នឹងសង្ខារធัวធัวកើតពីបច្ច័យសង្កតធัวណាវាកើតពីថ្មខ្លះទៅកើតពីពី power bank នោះខ្លះមកពីដេញអ៊ីនធឺណិតនោះខ្លះមក ហើយពីអាត្មានិយាយនេះ ខ្លះទៀតហ្នឹងមកគេលឺគេញ៉ៃអនិច្ចតាធម៌អញ្ចឹងណាណាតាធម៌អញ្ចឹងព្រះពុទ្ធនៅទីណាក្នុងចិត្តឯណាធាតពិតតួពពុទ្ធនឹងរលត់បាត់ទៅទៀតរលត់បាត់ទៅទៀត ប៉ុន្តែតួព្រះពុទ្ធដែលជា បញ្ញាថ្នាក់លោកុត្តរៈឃើញច្បាស់នៅសច្ចធម៌នឹងនៅជាអារម្មណ៍ឲ្យយើងនឹករលឹកឃើញបានចឹងណាប៉ុនក្រាន់ថា គ្រប់សាសនាទាំងឡាយដែលថាអ្វីត្បិតថាតួអង្គសំខាន់សម្រាប់ដែលយើងទុកថាជាគ្រូជាព្រះសាស្តា ហើយយើងគោរពបូជាដោយមិនមានអ្វីតំណាងយើងវាលំបាកវាទល់តែមានរូបតំណាងអញ្ចឹងទៅវាអញ្ចឹងនឹកឃើញឆាប់នឹកឃើញភ្លាមមែនទេឆាប់នឹកឃើញថាតើយើងកំពុងគោរពអ្នកណាប៉ុន្តែខ្លះមិនយល់ចោតយើងថាឆោតឆោតទៅថ្វាយបង្គំសម្ងឬក៏ថ្វាយបង្គំរូបសំណាកជាស្អីស្អីចឹងទៅជាអំពើបាបអីចឹង មកពីអត់ស្គាល់អំពើបាបជាអ្វីយើងមិនមែនល្ងងដល់ថ្នាក់ថាយើង កំពុងថ្វាយបង្គំនឹងមិនមែនព្រះពុទ្ធរូបដែលធ្វើពីស្ពន់នោះទេដឹងទេមានដឹងទេដឹងទេជើងយើងថ្វាយគុំស្ពន់ឬក៏ថ្វាយគុំពុទ្ធពុទ្ធនៅនឹងឬនៅណាអូនៅក៏អត់ឃើញទេឡាហ្នឹងហើយ យើងដឹងច្បាស់ថាណាស់ថា ប្រពុតមិននៅទីនេះទេ តែជារូបដំតំណាងបើព្រះអង្គនៅទីហ្នឹងគេមិនហៅថាតំណាងទេនៅ ក្នុងធម៌នមស្ការទាំងឡាយដែលយើងសូត្រហ្នឹងអិតិបិសោភគវេអរហង្គព្រះដ៏មានប្រភិអង្គនោះ ទ្រង់ប្រនាមថាព្រះអង្គស្ពាន់ណារសូត្រអញ្ចឹងគេនឹកឃើញទៅដល់ព្រះអង្គមែនទេណោះយល់ទេ ហ្នឹងហើយມັນខុសពីយើងនិយាយទូរស័ព្ទទេញាតិញោមមើលអ្នកនិយាយទូរស័ព្ទពេលឈោមអ្នកឯងដូចស្គួតលោកដៃលោកជើងហីខឹងតិចផងណាឧទាហរណ៍ហ្នឹងបើសិនជានៅស្រុកហ្នឹងមិនតាន់មានវត្តមានទូរស័ព្ទយើងទាំងអស់គ្នាមិនដឹងថាទូរស័ព្ទហ្នឹងជាស្អីឧទាហរណ៍ណាកាលពី100ឆ្នាំមុនណាណាអត់ដឹងថាទូរស័ព្ទហ្នឹងគេអាចនិយាយគ្នាបានអីចឹងយើងអត់ដឹងទេស្រាប់តែឃើញមនុស្សម្នាក់គាត់មានទូរស័ព្ទហ្នឹងនិយាយឆ្កាដៃឆ្កាជើងម្នាក់ឯង តែយើងមើលពីយ៉ាងไงឃើញគាត់នឹងដូចមិនដូចឈួតតែគេមិនឈួតទេគេមានន័យរបស់គេអាឡូម៉ែវាអាឡូអូវានោះមិនមិននិយាយដាក់ទូរស័ព្ទហ្នឹងឯណាអានឹងវាគ្រាន់តែជាឧបករណ៍មួយជួយជានាំតំណែងយើង ទៅកាន់មនុស្សដែលយើងនិយាយទៅកាន់មែនទេអញ្ចឹងប្រសិនបើយើងនិយាយជាប់ត្រឹមទូរស័ព្ទហ្នឹងយើងមានបញ្ហាហ្ឡូទូរស័ព្ទ និយាយចឹងអត់ពេលញញឹមនិយាយដាក់ទូរស័ព្ទញញឹមអាឡូស្អីអាឡូអីអាឡូពុកវីមិនចឹងអាឡូនរណាគេណាអាឡូអូវីគាត់ហៅអូវីហ្នឹងអាត្មាធ្លាប់ហៅតាមញាតិញោមអឺ ញោមម្នាក់គាត់មកធ្វើចង្ហាន់នៅវត្តអាត្មាណានៅពោធិ៍សាត់ណាញាតិញោមហៅថាម៉ែអាសែម៉ែអាសែដឹងអីបងសែណាអាយុបងអាត្មាទៀតអាត្មាហៅម៉ែអាសែដែរហើយគាត់ចាស់ចាស់គាត់ហៅអញ្ចឹងហ្នឹងហើយហ្នឹងហើយហើយអីដល់យើងក្មេងទៅហៅម៉ែអាសែនេះគាត់ចង់និយាយថារូបតំណាង ចឹងបុគ្គលអ្នកឆ្លាតថ្វាយបង្គំរូបតំណាងមិនមែនជាប់នៅត្រឹមរូបនឹងទេចឹងណាហ្នឹងហើយចឹងបើថាគេថាយើងឆោតអីក៏ថាទៅព្រោះគេមិនយល់អំពីបំណងដែលយើងធ្វើតែកាលណាគាត់យល់គាត់លែងថាហើយប្រហែលជាគាត់មកថ្វាយបង្គំដែរក៏មិនដឹងនេះហ្នឹងហើយអញ្ចឹងប្រពុតអត់មាននៅត្រង់ណាមួយនៃពិភពលោកនេះទេគឺ ឧបតិឡើងនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាដែលយើងនឹករលឹកឃើញទៅដល់តួអង្គនៃបញ្ញាដែលឃើញច្បាស់នៅសច្ចធម៌នោះ ហើយប្រកាសនៅសច្ចធម៌នោះដល់យើងទាំងអស់គ្នាអញ្ចឹងបាននឹកគុណពុទ្ធកើតបើយើងអត់ស្ដាប់ឲ្យយល់ពីសច្ចធម៌ជាអ្វីទេរនឹកគុណពុទ្ធវាអត់កើតគ្រាន់តែថាប៉ុន្តែយើងនឹកអត់កើតដូចយើងនឹកគុណគ្រូចឹងញាតិញោមឧទាហរណ៍ថា យើងមានបុណ្យរំលឹកគុណគ្រូមួយចុះឧទាហរណ៍អញ្ចឹងពាក្យថាគុណក៏ទល់តែបានទទួលអ្វីមួយយ៉ាងពីគ្រូនោះ ដែលគ្រូនោះធ្លាប់បង្រៀនអ្វីមួយយ៉ាងមែនទេបើញាតិញោមអត់ដែលរៀនផងគេហៅទៅបុណ្យគុណគ្រូដែរដឹងនឹកគុណស្អីណានឹកគុណអីនឹកគុណឃើញគេឲ្យរំលឹកគុណគ្រូហ្នឹងមឹកឃើញអត់ទេរំលឹកគុណពុទ្ធចឹងដែរបើអត់យល់ធម៌ព្រះអង្គទេ អត់បានទទួលធម្មជាមេគាប្រតិបត្តិថាធ្លាប់តកើតទុកស្រាប់តែស្ដាប់ព្រះអង្គទៅឬក៏អានធម៌ព្រះអង្គទៅយកមកដាក់ក្នុងជីវិតស្រាប់តែធូរចែស្រួលខ្លួនអាហ្នឹងដែលហៅអរគុណព្រះអង្គកើតតែបើថាមិនតាន់មានចំណុចហ្នឹងទេសាមាសាមាតាមគេអញ្ចឹងទៅរហូតអីលោកទេសកប្លែងកប្លែងលោកថាម៉េចយល់ធម៌គេឲ្យអរហੰងមានអីទៅប៉ាំងស្គួយបាត់ទៅ នឹងចឹងនឹងចំណុចទី1ថ្មចង់ចែករំលែកថា ការដែលយើង មានព្រះពុទ្ធរូបជារូបតំណាង គឺគ្រាន់តែធ្វើឲ្យចិត្តយើងនឹងឆាប់នឹកឃើញព្រះអង្គតំណាងនោះគឺឆាប់ឲ្យចិត្តយើង ឆាប់នឹកឃើញពីព្រោះចិត្តយើងវារាយមាយបើសិនបើចូលមកកាន់ទីនេះមិនឃើញរូបប្រសង់ឬក៏មិនឃើញពុទ្ធរូបទេស្រាប់តែឃើញរូប អ្នកបដាលវិញឧទាហរណ៍តាំងនៅនឹងកីឡាកាយតាំងនៅពេញនៅនឹងទៅចិត្តមិនដឹកឃើញពុទ្ធទេអត់ទេប៉ុន្តែដល់យើងឃើញយ៉ាងហោចក៏នឹងយើងធ្លាប់ដឹងថាជារូបតំណាងព្រះសម្មាសម្ពុទ្ធចិត្តយើងក៏រៀងបង្អោនគោរពបន្តិចដែរមែនទេអញ្ចឹងមែនទេមានឡើងមកចាក់ក្បាច់អីមុខព្រះអង្គហ្នឹងអត់ទេទោះជាខឹងគ្នាអីជួនកាលក៏មិនហ៊ានមកជេរបចោ គ្នាអីមុខព្រះអង្គដែរមែនទេ មានញាតិញោមហ៊ានជេរមុខព្រះអង្គទេមានលើកដៃហ្នឹងហើយបើយើងគោរពព្រះអង្គមែនសូម្បីតែយើងឆ្លោះគ្នាខឹងគ្នាជេរគ្នាអីក៏មិនហ៊ានមកជេរខាងមុខព្រះអង្គដែរក្នុងវិន័យមានសម្ដែង ច្រើនណាស់រឿងហ្នឹងមិននិយាយច្រើននេះរឿងហ្នឹងនិយាយតទៅទៀតផលប្រយោជន៍នៃការធ្វើបុណ្យអភិសេកអភិសេក យើងយល់ន័យសាមញ្ញសាមញ្ញមានន័យថាធ្វើរបស់ដែលធម្មតាឲ្យទៅជាខ្ពង់ខ្ពស់យល់ទេពាក្យថាពិសេសឧទាហរណ៍ថាស្ដេចគ្រងរាជគេរាជាពិសេសស្ដេចអីចឹងទៅដើម្បីគ្រងរាជសម្បត្តិពីមុននៅជាព្រះអង្គម្ចាស់ឬក៏នៅជាស្អីចឹងទៅប៉ុន្តែដល់ទៅអភិសេកឲ្យឡើងគ្រងរាជទៅជាព្រះរាជជាហ្នឹងហើយ ប៉ុន្តែធាតពិតកាលព្រះ សម្មាសម្ពុទ្ធគង់នៅ មិនមាន កម្មវិធីនឹងទេពាក្យថាអភិសេកប្រពុតនឹងវាអត់មានទេយើងគ្រាន់តែផ្សែផ្សំទេផ្សែផ្សំតាមប្រវត្តិគ្រាន់តែប្រវត្តិថានៅពេលដែល ព្រះសម្មាសម្ពុទ្ធព្រះអង្គសន្សំបារមីគ្រប់នឹងនៅរាត្រីថ្ងៃនុងល្ងាចនឹងពពួកមាមកចាញ់ព្រះអង្គមែនទេនិយាយកាត់កាត់ទៅ អដល់តែព្រះអង្គឈ្នះមេហើយបានទេវតានឹងមកអបអរសាទរមិនអញ្ចឹងហ៎ជាយោព្រះអង្គឈ្នះមេហើយជាយោព្រះអង្គឈ្នះមេហើយខ្មោចលងអីទេវតានឹងកាព្រះអង្គមានភ័យមាននៅចិត្តផងហើយយើងឲ្យតែមានភ័យអាងរបន់ទេវតាថាទេវតារហូតទៅស៊ីចុកទេតែភ័យមិននៅទេជឿអាត្មាទៅមែនណា ហើយមិនមកថាហ៊ានប្រហែលប្រពុតគេរត់ចោលទៅហើយមុំយើងជាដូនប្រពុតចុះយើងគិតច្រើនណាស់មើលហ៎ញាតិញោមឥឡូវសិក្សាប្រវត្តិនឹងទាំងអស់គ្នាណាល្ងាចចិត្តយប់ហ្នឹងស្រាប់តែទេវតានឹងមកមុនតាមពិតមកមុនហើយហើយស្រាប់តែមៀមករត់ចោលព្រះអង្គអស់លីងរត់ចោលហ៎ហ្នឹងហើយខ្លាញ់ ព្រះអង្គហើយស្រឡាញ់មិនម៉ាទៅសិនហើយមែនទេហើយញាតិញោមអញ្ចឹងដែរមកទេសនាទេសនាហ្នឹងឥឡូវគេប្រឡែងពោះពី3ហត់រត់ចោលលោបអស់លើដល់តែគ្រោះថ្នាក់មកទេវតារត់ចោលដល់តែព្រះអង្គឈ្នះមាសស្រាប់តែមកវិញជាយោហេ មេរះសកចៈអីណាគេស្រែកណាពពុទ្ធឈ្នះមេហើយពពុទ្ធឈ្នះមេហើយ តាមពិតពពុទ្ធមិនមែនឈ្នះដោយសារទេវតាស្រែកទេឈ្នះមុនហ្នឹងព្រះអង្គឈ្នះហើយតើមែនទេព្រះអង្គឈ្នះហើយមានទៅវិញអស់ហើយបានទេវតាលោបលោបមកហ្នឹងហើយហើយតើនិយាយរឿងហ្នឹងគេសួរដេញអាត្មាមានមែនណាមានមកមែនណាអាត្មាថាអត់ដឹងទេអាហ្នឹងថាតាមកពី តែអ្វីដែលអាត្មាដឹងអាត្មាយល់ជា moral of this story to apply in my life ចង់និយាយថាមិនបាច់តែរឿងពុទ្ធទេរឿងអាត្មាក៏ជួបប្រទេសដែររឿងណាណាក៏ជួបប្រទេសក្នុងជីវិតដែរ the way of life នៅពេលដែលយើងខ្សោយគ្មានអ្នកណាជួយទេមែនអត់មែនអត់អញ្ចឹងពាក្យថាអត្តាហើយអត្តនោនេធននៅតែត្រូវ បើខ្លួនយើងមិនល្អក៏គេមិនត្រូវការដែរតែបើយើង ជារបស់ល្អទូនៅក្នុងភ្នំក៏ជីកយកអស់ដែរមែនអត់មាសនៅក្នុងដីគេជីកយកអស់ហើយព្រោះវាជារបស់ល្អតែបើមិនរបស់មិនល្អនៅលើផែនដីគេជីកចប់កប់ចោលវិញដូចជាលមួកចាអាណាមកទុកវាលើមែនអត់អញ្ចឹងកុំខឹងគេអីពេលខ្លះអត់លុយទៅខ្ចីគេមិនបានកុំខឹងគេអីធម្មតាទេ អ្នកខ្លះដល់មានទិញគេងវល់ខ្ចីលុយគេទៀតផងមែនអត់មែនអត់អរិញឲ្យអន់អន់ទៅខ្ចីលុយគេគេមិនឲ្យគេខ្លាចយើងមិនសងនោះមែនទេចឹងបានម្នាក់នៅពោធិ៍សាត់នោះគាត់ជាពាក់លុយគេគ្រប់កន្លែងពេលទៅខ្ចីលុយគេគាត់ជិះអាម៉ូតូធំហើយខ្ចីអាវគេពាក់ឡង់ដង្ហាហើយបានអឺ ម្ដាយធំគាត់សួរថាអីលឺតើអត់លុយអត់លុយប៉ុន្តែហឺហាមិនបាទគាត់ថាយីស្រុកម៉ៃនេះបើមិនធ្វើហឺហាទៅចៃលុយគេមិនបានអានឹងជាការសំដែងថាមួយកាលណាយើងលំបែកលំបាកគេអត់ទុកចិត្តនឹងមួយទី2ជាការបង្ហាញថាក្តីករុណាមេត្តារបស់មនុស្សស្រុតចុះហើយឃើញសភាពត្រួតត្រួកនឹងអត់អាណិតទេមែនអត់ហ្នឹងហើយបើគេបោកឈ្ងុយណាស់នោះ គេធ្វើឲ្យទុកចិត្តណាទុកចិត្តមើលប្រហែលខែមុនឃើញថាបោកប្រជាជនខ្មែរប្រហែល60លានណាសរុបប្រជាជនគេរីដាក់ស្អីដើម្បីរស់ស៊ីអីនោះតែប្រហែលឆ្នាំមុនទាំងលោកទាំងប្រសក់អស់អង្គខ្លះអស់7000ដុល្លារស្មានអត់អស់អស់ស្មានអត់មានលុយដល់ចាញ់បោកគេវិញ7000នៅនឹងសំតាំងពីកាល បានអត់ហ្នឹងត្រូវត្រូវដាក់ដាក់ប៉ុណ្ណេះបានប៉ុណ្ណោះដាក់ប៉ុណ្ណោះបានប៉ុណ្ណោះហើយនោះបានគ្រប់គ្រាន់ទៅបាត់ហ្នឹងអញ្ចឹងអញ្ចឹងបានវិធីបោកក៏កាន់តែខ្ពស់ដែរណាសម័យបច្ចុប្បន្នហ្នឹងអញ្ចឹងរឿងហ្នឹងបញ្ញត្តិញោមសួរបញ្ជាក់ថាមានឹងមានមេនអីអាត្មាមិនដឹងបើកើតមិនតាន់ដូចគ្នាមែនទេ មាចេះនិយាយអាមាចេះថាតែតាមរឿងទេ តែបើមកភ្ញាច់ថាមានមែនទេមិនដឹងមិនដឹងទេទោះបីតែអាត្មាទៅដល់កន្លែងហ្នឹងហើយមានៅតាណាអង្គុយមើលមាវាសំមកពីតាណាអាត្មាមិនដឹងថាមកពីតាណាទេបើថាមាធំធំម៉េចកន្លែងហ្នឹងដូចទូចតែមើលទៅប៉ុន្តែមានក៏មានទៅ មិនមានក៏ហីទៅប៉ុន្តែរឿងហ្នឹងមានប្រយោជន៍សម្រាប់អាត្មាអាត្មាយកមកអប្លែកក្នុងចិត្តរបស់ខ្លួនឯងថាមនុស្សយើងមិនខុសពីជីវិតរបស់ពុទ្ធទេនៅពេលដែលយើងបាក់មែនទែនដែលយើងអន់មែនទែនសត្រូវជិះជាន់ហើយមិត្តរត់ចោលរឿងធម្មតារឿងធម្មតាក្នុងជីវិតញាតិញោមដូចតែប្រទេសយើងអញ្ចឹងព្រោះយើងខ្លាំងមែនអាជិះជាន់យើងទេមែនអត់ មែនអត់ម្នាក់ម្នាក់ទៅជេរទៅយួនទៅទៅជេរទៅគេគេមិននឹងជេរយើងផងគេថាយើងបងប្អូនបងប្អូនមិនយកចិត្តអស់ចង់និយាយមកថាកុំជេរអង្គុយនិយាយគ្នាទៅមែនទេអានៅតែអត់សរសើរទេនរណាទៅជេរយូរហ្នឹងមកអត់សរសើរទេមើលនរណាជេរយូរខ្លះលើកដៃមក ហ្នឹងហើយអាកន្លែងទប់មិនបាននឹងអន់ហ្មងមើលដូចកូនក្មេងវាយគេមិនឈ្នះបានអីបានតែជេហ្នឹងមែនអត់យំជេហ្នឹងហ្នឹងគឺជាការបង្ហាញពីភាពទន់ខ្សោយយល់ទេកុំជេនិយាយបញ្យល់វិញហើយបើចង់ធ្វើការជួយមនុស្សត្រូវគិតកាលវែងគុយឲ្យស្ងៀមឃើញប្របាទជេរបានទី7ទេ សូម្បីតែមុនច្បាំងក៏លោកសមាធិដែរស្ងប់ណាស់ប៉ុន្តែមនុស្សស្ងប់ស្ងៀមមានលំនឹងណាញាតិញោមស្ងប់ស្ងៀមមនុស្សដែលអាត្មាខ្លាចបំផុតគឺមនុស្សនិយាយស្ងប់ស្ងៀមជាមួយអាត្មាអាត្មាស្ទាបងាយត្រូវតែបើមនុស្សចាក់បន្តិចជេរឯងប្រើប្រើមកថាកលាស់កហតទេគ្មានស្អីទេរយៈកផែលបន្តិចចេញអស់ហើយយល់ទេហ្នឹងហើយ ផែនការដ៏ល្អបំផុតមិនមែនផែនការឆេវឆាវទេគឺជាផែនការដែលត្រជាក់ឲ្យទៅមុខជានេះទៅមុខជានេះហើយយើងថ្ងៃនេះថ្ងៃបោះឆ្នោតផងនិយាយបន្តិចចុះថ្ងៃបោះឆ្នោតមកដឹងអង្គុយទាំងអស់គ្នានឹងមិនមែនបាក់តែមួយទេបាក់ប្រជាជនក៏មានបាក់ CNRP ក៏មានបាក់ក៏មានណា CNRP ហ្នឹងឯងរសជាតិណា ហ្នឹងហើយប៉ុន្តែអាត្មានៅតែមាន បំណងមួយថា សូមកុំអោយខ្មែរយើងស្អប់គ្នា ដោយក្រន់តែបកខុសគ្នាខែយើងកាន់បកហ្នឹងពោះតែចង់ឲ្យជាតិរីចម្រើនមិនអញ្ចឹងហ៎អខាងបកប្រជាជន ថាបោះឲ្យប្រជាជនដើម្បីរក្សាស្ថិរភាពសន្តិភាពអសុំសង្គ្រោះជាតិថាបោះឲ្យ សង្គ្រោះជាតិដើម្បី ការកែប្រែគោលនយោបាយស្អីស្អីគឺសិតតែ ក្នុងលក្ខណៈសង្គ្រោះ ការពារបើយើងយកគោលការណ៍មកដាក់បញ្យលគ្នាទៅអង្គុយបញ្យលគ្នាទៅជុំបាក់ខុសគ្នាអង្គុយនិយាយគ្នាទៅមិនស្ដាប់ណាមិនត្រូវនិយាយហ្នឹងមិនស្ដាប់ស្រួលស្រួលមិនគេហៅថាប្រឹងមែនទេរឿងដែលបានមកងាយងាយគេមិនហៅថារឿងអស្ចារ្យទេញញោមហ៎ព្រមព្រមអង្គុយហ្នឹងអាត្មាខំនិយាយហ្នឹង ហ្នឹងគេមិននិយាយថាថ្មនិយាយយូរយូរមាននិយាយអីតើឥឡូវមានខ្លះខ្លះហើយមកជួបថ្មគ្រប់តបៈហ្នឹងឥឡូវហ្នឹងខណៈមិនតន់ច្រើនប៉ុន្តែបន្តបន្តមកមកជួបមកគ្រប់តបៈហ្នឹងមកនិយាយមួយថ្មយូរតិចអស់ហើយតិចអស់ហើយចាំធ្វើការងារជាមួយគ្នាថ្ងៃក្រោយទាំងអស់គ្នាហ្នឹង អេណាមព្រមព្រមឯណាក៏ដោយអត់ខ្មែរសម័យនេះជា សម័យគេហៅថា global witness នៅទីណាក៏យើងអាចធ្វើការបានដែរមែនទេញាតិញោមគិតពិចារណាមើលខ្មែរយើងតិចផងញាតិញោមដឹងថាសម័យពីមុនហេតុអីมันស្លាប់ច្រើនទេគឺនយោបាយឲ្យស្អប់គ្នានឹងឯងយល់ទេនយោបាយឲ្យស្អប់គ្នានឹងឯងបានយើងស្លាប់ប្រះបងប្រះប្អូនអស់ហ្នឹងណា ខ្មាំងអាត្មាមិនដឹងពីណាមេកងតែអាត្មាមិនដឹងតែនឹងភ្លេចចោលហ្នឹងមេអីក៏មេទៅណាយើងមានធម៌ពុទ្ធដែលអាត្មាសម្ដែងហ្នឹងអាសង្កត់ហើយ សង្កត់ទៀតសង្កត់ហើយសង្កត់ទៀតថាពុទ្ធពង្រៀនយើងឲ្យស្អប់អំពើបាបតែមិនបានពង្រៀនឲ្យស្អប់មនុស្សទេយល់ទេព្រះពុទ្ធ ពង្រៀនឲ្យស្អប់អំពើអាក្រក់ហើយអំពើអាក្រក់ ដែលគួរស្អប់មុន គេគឺសេចក្តីអាក្រក់នៅក្នុងចិត្តរបស់ខ្លួនខ្លួនឯងញញោមខ្មែរ ដែលយើងទាំងអស់គ្នានឹងណាបើថាយើងមកនៅនេះយើងគិតតែឈប់ទៅក្នុងប្រទេសអានឹងមិនដឹងថាម៉េចទេប៉ុន្តែគ្រាន់ថា បើ ជា ខ្មែរនៅក្នុងស្រុកវិញវាប្រៀបដូចជាយើងជាខ្លួនតែមួយ ទោះបីជាកន្លែងខ្លះវាអសកម្មវាឈឺយើងត្រូវជួយព្យាបាលគ្នាដោយល្អមិនមែនឈឺថ្មិញមួយយកបថៅមកដាក់មាត់មកបថៅនោះទេមិនមែនអញ្ចឹងទេវាប្រហែលដែលយើងស្អប់គ្នារបៀបដូចជាឈឺថ្មិញមួយយកញោមមកដំមកមាត់មកផាំងទៅទៅអស់ហ្មងទៅវាអញ្ចឹងវាអញ្ចឹងយល់ទេ យល់យល់ថាម៉េចអញ្ចឹងហើយបានញាតញោមអ្នកមើល Facebook ដែលច្រើនពីមុនមកឥឡូវគេលែងសូវជេរអាត្មាពីមុនគេជេរអាត្មាច្រើនទៅសួរថាតើអាត្មាដែលជេរតបសុំបីមួយម៉ាត់ទេអាត្មាមិនតទេ ពីព្រោះថាអាត្មាយល់ច្បាស់ថាជេរទៅវិញទី1អត់ចប់អត់ចប់ទេទី2ការផ្សះផ្សា មិនបានការផ្សះផ្សាមិនបាននៅការយល់ពីគ្នាទៅវិញទៅមកវាមានតែការពង្អួតសាច់ដុំដាក់គ្នាអញខ្លាំងអញខ្លាំងឯងខ្សោយហើយទីបំផុតយើងចង់ចែកប្រទេសគ្នានៅហ៎ណាមានបកផ្សេងទៅនៅម្ដុំទៅហើយបកផ្សេងនៅម្ដុំទៅអញ្ចឹងខ្មែរក្រហមខ្មែរឃីវទៀតទៅហ៎មានអូមានឃីវមានហ្នឹងកាលហ្នឹង អត់ទេខ្មែរក្រហមខ្មែរសខ្មែរសមានទេកាលកាលនោះមានតែខ្មែរក្រហមទេហ្នឹងហើយហើយអាត្មាដឹងមិនទេអាត្មាវាវាអង់គ្លេសថា hurt my feeling តាំងពីអាត្មានៅពីក្មេងដែលអាត្មាស្ដាប់ខ្មែរយើងអាត្មានៅខេត្តតាកែវហើយឲ្យ ស្ងាត់បន្តិចឮសំឡេងកំភ្លើងនៅភ្នំដំរីមមៀលក្រាំងក្រាំងសម័យ8ជាងអីហ្នឹងឮដល់9ជាងនៅឮដែរហ្នឹងភ្នំដំរីមមៀលអីហ្នឹងនៅតែឮសំឡេងអាកំភ្លើងធំក្រាំងក្រាំងហើយអ្នកស្រុកថ្មហ្នឹងប្រើពាក្យមួយថាទៅជីឡានមកជីចាន ទៅជិះឡានទៅជិះឡាននឹងមនុស្សទៅដល់ជិះចាននឹងឆ្អឹងមកយល់អត់យល់អត់ហ្នឹងហើយហើយដល់ពេលស្ដាប់វិទ្យុវិញគ្មានបានការអប់រំអីទេស្ដាប់វិទ្យុក្នុងស្រុកថ្ងៃនេះកងទ័ពរំដោះជាតិកម្ពុជាយើងបានកំទេចពួកបនក្បត់បល័យពូជសាសបតិកិរិយាបានប៉ណេះក្បាលប៉ណេះក្បាលអដល់ទៅស្ដាប់ខាង វត្ថុពលពតវិញមកស្ដាប់ឮទៀតខាងវត្ថុ AM ណាថ្ងៃនេះកងតបអីរំដោះជាតិអីរណសេរំដោះជាតិអីអីកំតិចពួកអាខ្មាំងយួនអាយួនមីខ្យួនអានោះថាតាមពាក្យគេទេណាអាហ៊ុនអាហេងអានឹងពាក្យគេទេណាអាត្មាកណ្ដឹងហ្នឹងអាអាក្បាលយួនខ្លួនខ្មែរមាន គឺមានថានេះណាបាញ់ផ្សិតអាខ្មាំងយន្តទៅងាប់សោះកូនខ្មែរតែហ៊ានចាប់ពីស្រុកទៅនោះហើយដល់ទៅពេលខាងព្រៃជេរមកថាបាញ់ពួកអាខ្មាំងយួនអាថាចុំហើយស្មាកាលនោះអាមាលេងលបែងជុលមន់ធ្លាប់ជុលមន់នៅឯនៅមិនតាត់បួសទេមែនជុលនឹងមិនមែនអ្នកលេងអីទេគ្រាន់តែយូរយូរចង់ឲ្យមន់ជុលគ្នាលេងម្ដងណា ដូចថាមន់ខ្លះវាមានអាអ្នកឈ្នះគេវាចេះតែឈ្នះតែរហូតចឹងទៅហើយចង់ឲ្យអាចារ្យហ៊ានជុលចាប់អាឈ្នះនឹងប៉ាត់ខ្ជូងប៉ាត់ខ្ជូងអាឈ្នះនឹងទៅអាចារ្យនឹងវាវែងវាវាច្រឡំវាជុលទៅគ្នាទៀតទៅចាប់តាឈ្នះគូមុខទៅអាចារ្យហ៊ានជុលទៀតហើយចឹងបានអាត្មានិយាយថា មនុស្សណាដែលគេចាក់ចុចហើយឆ្លាប់ទាស់គ្នាដោយសារតែលឺពាក្យគេពីនេះពីនោះគឺមនុស្សក្បាលមន់មកថាអញ្ចឹងណាមនុស្សក្បាលមន់ទេឆាប់តែខឹងគ្នាដោយសារតែគេនិយាយអញ្ចឹងចុះនោះណាយល់ទេតែខ្មែរយើងចាំបាច់ជាតិណាមកសម្លាប់គេឲ្យតែសម្លាប់គ្នាឯងហ្នឹងចប់ហើយញាតិនងមើលអញ្ចឹងហើយ បានជាយើងមើលឃើញតម្លៃគុណដ៏ធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះអង្គថា ធម៌ដែលនាំឲ្យកើតពីវេរាហ្នឹងគឺអាស្រឡាញ់ខ្លាំងហ្នឹងហើយនិងអាស្អប់ខ្លាំងហ្នឹងអានោះឯងស្រឡាញ់ក៏លំអៀងស្អប់ក៏លំអៀងដែរអញ្ចឹងបានព្រះអង្គឲ្យជំរុះចោលនៅភាពស្រឡាញ់ជាអាត្មានិយមឬក៏អង់គ្លេសហៅថា sensual desire អា clinging ហ្នឹងតណ្ហាស្រឡាញ់បែបតណ្ហាហ្នឹងឲ្យមកជា loving kindness ឲ្យមកជាមេត្តាកាលណាមេត្តារំដោះឈប់ទុកអ្នកណា ជាសត្វត្រូវរំដោះចិត្តនឹងចេញឃើញមនុស្សទាំងអស់សិតតែមនុស្សគូឲ្យនិយាយគ្នាចឹងមិនថាទុកខ្មែរទាំងអស់ណាថា ជាមនុស្សដែលអាត្មាត្រូវនិយាយទាំងអស់ខ្មែរតិចណាបើសិនជាយើងបែងចែកបាក់ពួកច្រើនពេកដឹងធ្វើអីឈ្នះគេទេបើមិនព្រមនិយាយគ្នាទាំងអស់គ្នាមិនចឹងមែនអត់មែនអត់អញ្ចឹងមិនអ្នកឧបត្ថម្ភអាត្មាធ្វើការមួយអាត្មាហងៃ បកណាក៏មានដែរបកប្រជាជនក៏មានបកសង្គ្រោះជាតិក៏មានបកតូចតូចខ្លះទៀតមានប៉ុន្តែមិនតាន់ថាឈ្មោះខ្លាចអ្វីហ្នឹងហើយញាតិញោមញាតិញោមយើងគិតមើលម្នាក់ម្នាក់បងប្អូននៅស្រុកខ្មែរមិនតិចទេមែនទេបងប្អូនយើងទាំងអស់ច្បាស់ទេញាតិញោមថាមានតែបកមួយ សាច់ឈាមយើងអត់ទេមាននៅគ្រប់បៈហ្នឹងបៈនេះក៏មានបៈនោះក៏មានមានន័យថាចតនាក៏ឈឺដែរខាងណាស្លាប់ក៏យើងឈឺដែរមែនអត់ហ្នឹងហើយខាងណាស្លាប់ក៏យើងឈឺដែរអញ្ចឹងយើងមានតេរោគោលការណ៍ណាមួយដើម្បីដើរទាំងអស់ទាំងអស់គ្នាហើយគោលការណ៍ដែលអាត្មានៅតែសង្ឃឹមថាយើងអាចដើរទាំងអស់គ្នាបានគឺមានព្រះបិតារបស់ យើងគឺព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបង្រៀនយើងឲ្យដើរនៅក្នុងផ្លូវអហិង្សាក៏ប៉ុន្តែមានសកម្មភាព ទៅមុខដោយមិនមានកំហុសអាត្មាតែងនិយាយថា ប្រសិនបើចង់លាងជំរះនៅវត្ថុមិនស្អាតត្រូវយកទឹកស្អាតយកទៅលាងបើយើងយកទឹកកន្ថោទៅលាងតុកកក្រិច ម៉េចហ្នឹងហើយយើងចង់បញ្យលមនុស្សយើងចង់និយាយតិទៀនសង្គមតោះតាជេថ្ងៃមុនមក share ថាឲ្យលោកតានោះមួយដូចនៅអាមេរិកលោកតាគាត់និយាយមានហេតុផលស្ដាប់ទៅមានហេតុផលប៉ុន្តែគាត់គាត់និយាយចេះស្ដោះទឹកមាត់ដាក់ពាក្យដែលថាថ្មស្ដោះទឹកមាត់ដាក់គឺជេរនឹងឯងរបៀបថាឲ្យអាហារឆ្ងាញ់ឆ្ងាញ់ដែរឲ្យឲ្យស្ដោះទឹកមាត់ដាក់ឲ្យអាហារឆ្ងាញ់ស្ដោះទឹកមាត់ដាក់ បើយើងចង់ឲ្យទិន្នន័យល្អទៅសង្គមលៀងជំរះសេចក្តីអាក្រក់ចេញទៅទោះបីបន្តិចក៏ដោយអញ្ចឹងបានមកតាមផ្លូវមិញមានញោមខ្លះគាត់ផ្ដាំផ្ញើឲ្យអាត្មាលះបងពាក្យខ្លះអាត្មាអរគុណនិយាយមែនទេអាត្មាអរគុណគាត់ថាអាត្មានឹងនិយាយល្អស្ដាប់ទៅព្រោះប៉ិននិយាយឆ្លើយមួយញាតញោមអឺអឺអឺអឺតែពិតអាត្មាទទួលមិនមែនមិនទទួលទេ ប៉ុន្តែពាក្យហ្នឹងថ្មក៏និយាយដែរថាមកពីថ្មទៅរៀនអង់គ្លេសទៅឬក៏និយាយហឹមហឹមដូចថាមែនទេដល់ពេលដែលយើងបង្ហាញថាយើងយកចិត្តទុកដាក់ជាមួយគេណាអង់គ្លេសគេអត់ប្រកាន់កន្លែងហ្នឹងមែនទេដល់ពេលអាត្មាយូរទៅចង់ឲ្យខ្លាយមកជាបោះខ្លួនឯងអាត្មាកាត់គឺមួយនៅសល់ហ្នឹងដល់ចឹងទៅវាដូចអឺប៉ិនខ្មែរយើងពាក្យអឺដែលរាំងឆ្លើយ អឺវាបើកមាត់ប៉ុន្តែអត់បើកមាត់ណាស្មាហឹមហឹមមិនស្អីអឺថ្ងៃមុននោះញាតិញោមគាត់ប្រាប់ថានិយាយល្អហើយតែកណាតោះនឹងពាក្យមួយដែលគុណនិយាយថាងាប់ងាប់និយាយស្លាប់ទៅមិនបានអីបានតែទទួលតែព្យាយាមថាជាមនុស្សសាធារណៈអាត្មានឹងជាមនុស្សសាធារណៈពួកនិយាយគេស្ដាប់ច្រើននោះ អញ្ចឹងអ្វីដែលយើងទម្លាក់ទៅក្នុងសង្គមទាំងល្អទាំងអាក្រក់គង់គេយកតម្រាប់តាមមែនទេមែនទេមែនពាក្យអាក្រក់ក៏ដោយតែនិយាយញឹកញឹកញយញយដល់មនុស្សខ្លាយជាចូលចិត្តយើងឡើងទៅហើយជាមួយពាក្យអាក្រក់ហ្នឹងមែនទេប៉ុន្តែពាក្យហ្នឹងมันល្អដូចពាក្យងាប់អីចឹងវាដូចស្មើពេកនិយាយមួយចាស់ចាស់អីចឹងណាប៉ុន្តែញាតិញោមចូលចិត្តអាត្មាគាត់លេងទៅហើយ គាត់លេងទៅប៉ិនពាក្យហ្នឹងបើយើងរែងឲ្យវាល្អមកវិញថាពាក្យហ្នឹងនៅតែមិនល្អអញ្ចឹងបើយើងគិតថាមិនល្អកាន់ដូរមកស្លាប់ហ្នឹងមានអស់ភ្លើងអីមែនអត់ណាមានអស់ភ្លើងអីបើថាអូអញធ្លាប់តែអញ្ចឹងអញព្រោះអញគឺអញ្ចឹងឯងអានោះមានអ្នកតាមានអ្នកតាបើយើងបានជាជ្រុលគេផ្ដាល់អ្វីដល់សង្គមហើយយើងរៀនលៀងទាំងខ្លួនយើងទៀត គិតថាបើវាមិនសមលៀងទៅគេបើវាផ្លត់មាត់អីអាហ្នឹងថាសារភាពវាមិនដឹងខ្លួនមែនដូចកាយវិការដែលអាត្មាធ្វើពេលអាត្មាមើលខ្លួនឯងឃើញកន្លែងខ្លះអត់ទំនងដែរឆ្កាដៃឆ្កាជើងម្នាក់ឯងមានញាតិញោមថាដែរអាត្មាព្យាយាមទន្រួមខ្លួនឯងដែរប៉ុនកំហុសមានពីរណា កំហុសខ្លះដោយចេតនាកំហុសខ្លះដោយអចេតនាដូចកាយវិការវាទៅអត់ដឹងខ្លួនអាហ្នឹងអចេតនាអាហ្នឹងអចេតនាទេ ដូចពាក្យអីហ្នឹងអាហ្នឹងវាធ្លាប់យូរទៅយូរវាចេញទៅទៀតអាហ្នឹងអចេតនាទេតែបើថាទៅដោយកំផឹងដល់ម្រាយគេអានេះមិនមែនអចេតនាទេណាដល់ថ្នាក់ជេម៉ែជេឪគេនេះមិនមែនអចេតនា គឺចេតនាពេញតួហ្មងមែនទេហ៎នឹងអានឹងគឺ purpose បំណង intention ហ្នឹងគឺពេញទីទៅជេដល់ម៉ែដល់ឪគេហ្នឹងនឹងអញ្ចឹង ចឹងប៉ុនពុទ្ធេវិស័យអាត្មា ផ្ដើមប៉ុណ្ណឹងមាន2ចំណុចដែលអាត្មាចង់ឲ្យញាតិញោមចាប់បាននៅក្នុងថ្ងៃនេះព្រះពុទ្ធរូបគឺជាព្រះពុទ្ធរូបស្នងអង្គហើយពាក់ព័ន្ធប្រវត្តិរឿងគឺកន្លែងហៅថាសន្តិគេនិទានហ្នឹងកន្លែងដែលមកដល់ត្រាស់ដឹងហ្នឹងហើយមាន ប្រវត្តិរឿងរ៉ាវដែលថា ទេវតាបាជ័យខុសហ្នឹងយើងមកធ្វើដូរជាទេវតាហ្នឹងប៉ុន្តែកុំភ្លេចរៀនថា មានតែយើងខ្លាំងទេទើបគេត្រូវការដូចយើងធ្វើ resume ទៅធ្វើការងារអញ្ចឹងស្រុកនេះណា Oh I'm sorry my English is not good អូចាំទៅគេយកទៅមែនអត់បើចេញទៅ Yeah my English is not perfect but good enough គ្រាន់បើបន្តិចស្ដាប់ទៅមែនទេហើយ ហើយទៅដល់ធ្វើចរិតដូចយើងមកពីនោះធ្វើកជ្រោនកជ្រោនក៏គេអត់យល់ដែរដល់ធ្វើរឿង confident ហ្នឹងហើយដល់ដល់មើលទៅរឿងគ្រាន់បើហ្មងមកគេយកណាដូចជាតិយើងចឹងយត់ញោមហើយកុំសង្ឃឹមអ្នកណាមកជួយយើងទៀតក្រៅពីខ្មែរយើងរួបរวมគ្នាបើយើងរួបរวมគ្នាមិនបានងាយណាស់ស្រុកខ្មែរយើងកុំ អញ្ចឹងមិនថាមិនបាច់ជេរគ្នាទេចាំថ្ងៃបោះឆ្នោតចង់ឲ្យមេឃុំណាធ្វើបោះឲ្យនងទៅចាំបាច់ជេរអីហ៎ចាំបាច់ជេរអីពីមេឃុំនឹងបោះមិនកើតធ្វើការប្រហែលឆ្នាំមិនកើតទេសាកដូរមេឃុំមិនហ្នឹងមិនហ្នឹងដូរទៅចាំបាច់ជេរអីមែនទេមែនទេមកជេរកើនលឹកឆ្នោតជេរទៅកើនអ្នកស្អប់ហ្នឹងមែនអត់ហ្នឹងហើយ ដូរមិនបានដេកហើយជេរទៅអីហើយបើជេរបានបើជេរដូរបានជេរទៅដូចស្មាថាអញ្ចឹងការជេរនឹងគឺជាការទ្រាំអត់បានដឹងធ្វើអីជេរហ្មងទៅហ្នឹងហើយដូចលោកតានៅអាមេរិកហ្នឹងប៉ិនគាត់គាត់លើថាចេញវីដេអូសុំទោសហើយមិនសុំទោសក្រោយអាត្មាថាគឺសុំទោសមុនអាត្មាឃើញគេប្រាប់ណាគាត់ គាត់និយាយមិនដែរជេរប៉ុន្តែម្ដងហ្នឹងគាត់ទ្រាំវាមិនបានលិញម្រាយគេទ្រាំបានគាត់ថាអញ្ចឹងទ្រាំបានយើងមើលមើលចាញ់ខ្លួនឯងបាត់ហើយឃើញទេយើងចង់បញ្យលទាំងអស់គ្នាឲ្យយល់ពីអ្វីមួយយើងទៅជាមួយសេចក្តីស្រឡាញ់យើងទៅជាមួយនឹងការរាប់អានដោយយើងអត់ចង់ទៅឈ្នះនរណាទេ ពីព្រោះមនុស្សតែងតែមានសេចក្តីលំអៀងមានសេចក្តីស្រឡាញ់នៅ ក្នុងខ្លួនមនុស្សនឹងចង់កាន់អ្នកនេះចាកាន់មនុស្សប៉ុន្តែគ្រាន់ថាត្រូវដឹងថាលទ្ធិប្រជាធិបតេយ្យគឺត្រូវយល់ឲ្យច្បាស់ថាទោះចិត្តលំអៀងតែការងារមិនអាចលំអៀងទេយល់ទេទោះចិត្តលំអៀងតែធ្វើការងារមិនអាចលំអៀងទេឧទាហរណ៍ថាគេឲ្យទៅធ្វើជាគោជោប នៅក្នុងគោជោបក្បាលគាត់ចិត្តគាត់នឹងក៏លំអៀងដែរក៏គាត់មានជួនកាលកាន់ខាងប្រជាជនជួនកាលកាន់ខាង CNP ទៅថាចិត្តលំអៀងចោះប៉ុន្តែការងារមិនអាចលំអៀងមនុស្សគេហៅថាមនុស្សត្រឹមត្រូវមិនចាំបាច់ទល់តែអស់លំអៀងនឹងទាំងអស់ឯងប៉ុន្តែសុំឲ្យត្រឹមត្រូវត្រឹមការ គុណសុវុនសូមអង្គជួយពន្យល់ពីសេចក្តីសុខផ្លូវចិត្តសម្រាប់មនុស្សគ្រប់វ័យផងទៀតណានេះត្រូវនិយាយច្រើនរឿងសេចក្តីសុខផ្លូវចិត្តហ្នឹងវាពាក្យពន់នឹងមានសមាទិដ្ឋិជាខាងដើមបើសិនបើมันមានសមាទិដ្ឋិជាខាងដើមទេมันអាចមានលំនឹងផ្លូវចិត្តបានទេឃើញមនុស្សទៅជឿអីផ្ដេសផ្ដាសសពថ្ងៃហ្នឹងគឺមកពីគាត់ខ្វះលំនឹងផ្លូវចិត្ត ព្រោះគាត់មិនតាន់ឃើញធัวជាធម្មតាអ្នកដែលមានលំនឹងផ្លូវចិត្តវាតលតែឃើញធัวកើតឡើងជាធម្មតាចឹងបានខ្មែរមានរឿងមួយចេះពីអ្នកនៅស៊ីដនីគាត់និយាយរឿងលោកតាមួយអង្គនៅថៃលោកធ្វើគ្រូវិបស្សនាហើយមានមេតបម្នាក់ជ្រះថ្លាធ្វើកត់ធ្វើអីប្រកេនលោកហើយមុននឹងវិលទៅសមរភូមិវិញ ឲ្យលោកឪហ្នឹងជួយមើលឲ្យ ថាទៅនឹងជោគជ័យអត់ទៅនឹងជោគជ័យអត់បានជោគជ័យសេរីសួស្តីអីអត់នឹងបើលោក មានចេតនាបោកលោកចេះតែថាប៉ុន្តែលោកអត់ហើយលោកជាគ្រូមិនមែនគ្រូអូមអាមទេគ្រូបង្រៀនរឿងពិតត្មងរឿងបដិបត្តិក្នុងជីវិតហ្នឹង ប៉ុន្តែអ្នកជ្រះថ្លាងលោកនៅតែមិនស្គាល់លោកដូចខ្មែរហងហ្នឹងអញ្ចឹងណានិយាយប៉ុណ្្នឹងហើយយូរយូរយូរមានអ្នកមកសុំស្រោចទឹកលោកអញ្ចឹងដែរចំមេតបទៅទៀតដល់ពេលអញ្ចឹងទៅយើងសួរថាឥឡូវជាមេតបសួរថាគាត់មានសេចក្តីសុខផ្លូវចិត្តអត់ដែលគាត់មករស់លោកអញ្ចឹងសួរថាគាត់មានលំនឹងផ្លូវចិត្តអត់អត់ទេភ័យបារម្ភទៅហ្នឹងបើមិនបារម្ភមិនមែនមករស់លោកអញ្ចឹងទេ រមករលោកថាមើលទៅវាជោគជ័យអត់វាមិនអីលោកគង់ដកតាហើមធំហឹមចឹងចឹងគាត់ជាព្រួយមិនទៅលោកអូមិនទៅលោកអង្គុយមកសន្ទុះលោកដកតាហើមទៀតណាហឹមបីដងមិនទៅលោកអូជួយមើលមកលោកថាអនាគតនឹងគឺវាអត់ទៀងគ្មានណាដឹងទេ ឯនោះលើទៅដកទៅហើមស្មានអីលោកដកទៅហើមមានរឿងដកទៅហើមអីគឺអត់ទៅហើមត្រង់ថាមេតបប៉ុណ្ណាណីមកខ្លាចខ្លាចអញ្ចឹងហើយលោកមិនដឹង លោកមានទៅកាន់កំភ្លើងស្អីមិនដឹងថាបាញ់ឈ្នះអត់រឿងនោះមានតែមេតបទេដែលដឹងរៀបយុទ្ធសាស្ត្រខ្លួនឯងមិនមិនណាឯនេះនឹងលោកត្រង់សំដីត្រង់ហ្នឹងបានគេមិនសូវចេះស្ដាប់ទេហើយបើសិនជា លោកមានចេតនារលុយរកពីមេតបហ្នឹងឲ្យធ្វើពិធីនេះពិធីនោះដាក់អញ្ចេះដាក់អញ្ចោះពាក់អានេះពាក់អានោះជោគជ័យហ่ะចេះហ่ะចោះហ่ะឃើញទេបានលុយទៀតឥឡូវតែលោកលោកត្រង់បើរៀនតែរឿងពិតបើសួរមនុស្សប្រហែលអ្នកដែលចង់បានរឿងពិតអញ្ចឹងអញ្ចឹងពាក់ព័ន្ធនឹងសេចក្តីសុខផ្លូវចិត្តនេះដែលមានលំនឹងដែលពពុទ្ធត្រាស់ថាសេចក្តីសុខមានពីរគឺសុខផ្លូវកាយហត្ថកាយិកៈសុខ ហើយនឹងជាតសិកៈសុខសុខផ្លូវចិត្តនឹងពាក់ព័ន្ធនឹងសុខផ្លូវចិត្តនេះត្រូវផ្ដើមដោយសមាទិដ្ឋិបើមិនផ្ដើមដោយសមាទិដ្ឋិទេអ្នកនៅតែភ័យនៅតែព្រួយកុំថាអាត្មាហាមថាតរោស្រោចទឹកឬក៏តរោយន្តក៏ថាអាត្មាមិនហាមអីទេសួរថាតើអ្នកបានស្ងប់មែនអត់វាស្ងប់តែបានមកបំភ្លេតហ្នឹងទៅជួបអីទៀតទៀតជួបអីទៀតទៀតពឹងលើហ្នឹងតែពឹងមិនបកកែទៅនេះទៀតទៅនោះទៀតទៅនេះទៀតទៅនោះទៀតព្រោះអ្នកគ្មានខ្លួនឯងជាទីពឹងទេ កាលណាមានសមាទិដ្ឋិអ្នកតម្រង់ផ្លូវដោយខ្លួនឯងគិតអីធ្វើដោយខ្លួនឯងលះកាត់សម្រេចចិត្តក្លាហានអានឹងបានវាមាន លំនឹង ផ្លូវចិត្តជាបើអត់ក្លាហានផងព្រោះធ្វើនេះទៅសួរគេទៀតធ្វើនេះទៅសួរគេទៀតមានភាពក្លាហានណាប្រៀបធៀបទៅយើងប្រឡងដឹងណាចេញមកយើងអត់ហ៊ានសម្រេចសរសេរចឹងខ្លួនឯងទៅសួរគេអានឹងត្រូវអត់សួរថាក្នុងចិត្តហ្នឹងມັນជ្រួលច្បល់សុកទុកខ្លួនឯងឲ្យតែឲ្យតែបើបើកខាងមុនគេទៀត មិនគេទៀតជមើលអ្នកខ្លះមើលឥឡូវនេះខ្លះ bankrupt ខ្លះដួលក្រុមហ៊ុនប៉ុន្តែនិយាយពីសែនសែនម្ដងម្ដង ដឹកមួយឡានមកអស់ហើយគាត់នៅតែធ្វើអញ្ចឹងតែនៅតែដួលនៅតែដួលហើយគឺអ្នកដែលប្រសិទ្ធិស្រោចទឹកយន់ឯនៅពេញនោះដួលឃើញទេច្បាស់ប៉ុណ្្នឹងហើយប៉ុណ្្នឹងដោយសារតែមិនតាន់មានសមាទិដ្ឋិ គាត់នៅតែគិតថាប្រហែលជារៀបមិនតាន់ត្រូវនេះវាទៅអាកលឹះនឹងមួយទៀតប្រហែលជារៀបមិនតាន់ត្រូវទៅជាអញ្ចឹងទៀតខ្មោចស្លាប់ហើយក៏វាចង្រៃចេះចង្រៃចុះភ័យទៀតអ្នកស្លាប់គ្នាគ្មានតែដឹងស្ចល់អីអត់លិញឯងនេះចង្រៃតែខ្លួនឯងហ្នឹងចង្រៃកើតតែពីការគិតរបស់មនុស្សហ្នឹងភ័យក៏កើតតែពីការគិតរបស់មនុស្សដែរភ័យអីក៏ដែរអញ្ចឹងសេចក្តីសុខផ្លូវចិត្តនេះ វាទល់តែមានសម្មាទិដ្ឋិចាំពាក្យអាត្មាអ្នកមិនតន់យល់ក៏ដោយមិនតន់យល់ចាំពាក្យហ្នឹងថាសម្មាទិដ្ឋិគឺការយល់ត្រូវយល់ត្រូវឃើញត្រូវយល់ត្រូវ តាមហេតុផលពិត មានអានឹងសិនបើអ្នកទៅរត់លំនឹងផ្លូវចិត្តឃើញតែបើអ្នកគ្មានសម្មាទិដ្ឋិទេអ្នកមិនអាចមានលំនឹងផ្លូវចិត្តទេនឹងប្រព្រឹត្តប្រព្រឹត្តពាក្យថាសម្មាទិដ្ឋិនេះវាយល់ត្រូវគ្រប់រឿងមិនមែនតែរឿងទេ ពាក់ព័ន្ធនឹងសច្ចធម៌ពាក់ព័ន្ធនឹងហេតុផលជីវិតបើសិនជាគ្មានសមាទិដ្ឋិទេ នៅតែធ្វើបុណ្យរំដោះគ្រោះទេកុំរស់សក់រួមឃើញទេនៅតែធ្វើផ្ដាបនផ្ដាច់កម្មពីទេកុំរស់សក់រួមឃើញទេអាត្មាថាបើរស់ឃើញក៏អាត្មាមិនថាដែរតែរស់មិនឃើញវាអស់តលុយបនឆាកមហាបាំងស្គលបាទនិមន្តលោក1000អង្គនិមន្តលោក10000អង្គទៅផ្ដាច់កម្មពីថារស់សក់មិនឃើញទេ ធានារំឃើញទេនៅតែភ័យហ្នឹងបានស្កប់ចិត្តមួយផ្លេតដូចយើងទម្លាក់អស់ចូលទៅក្នុងភ្លើងអញ្ចឹងវាគ្រាន់តែភ្លឹបអឺដូចអ៊ុនចិត្តណាបានមុនលោកមកច្រើនអញ្ចឹងណាអត់តិចទៀតបញ្ហាកើតឡើងទៀតឃើញអ្នកខ្លះធ្វើប៉ុនធ្វើប៉ុនធ្វើប៉ុនប្តីទៅមានស្រីបាត់ធ្វើប៉ុនធ្វើប៉ុនប្តីទៅមាននោះខឹងអាប៉ុនហ្នឹងទៀតធ្វើវាមិនត្រូវផងធ្វើត្រូវមានតែស្អីធ្វើវាមិនត្រូវផងហ្នឹងមកលោកសោតសោតទៅចង់ ដៃប្តីជាប់វាមិនដែលហ្នឹងហើយអញ្ចឹងអត់បញ្យល់ច្រើនវិធីសាស្ត្រអីក៏ដោយវិធីសាស្ត្រស្អីក៏ដោយវិធីសាស្ត្រស្អីក៏ដោយតែអ្នកគ្មានសមាធិអ្នកឲ្យវិធីសាស្ត្រគេនឹងក៏រស់សុខឃើញដែរព្រោះសុខផ្លូវចិត្តទល់តែឈប់រស់ឈប់រស់ទៅបានវាទល់តែឃើញ ថាស្អីជាហេតុផលនៃជីវិតនោះឈប់រស់ទៅមកឥឡូវ សរសេរពាក្យថាខ្ញុំចង់បានសុខសេរយ៉ាងម៉េចខ្ញុំចង់បានសុខដូចអ្នកទៅធ្វើបន់អញ្ចឹងណាគាត់ថាខ្ញុំមិនចង់បានអីទេខ្ញុំចង់បានតែសុខ ខ្ញុំចង់បានសុខឃើញណាឥឡូវធ្វើតាមប៉ាដំបងលុបខ្ញុំមួយសិនដល់សល់អីដល់សល់ចង់បានសុខបាននៅអត់តាន់បានទេចឹងលុបចង់បានមួយទៀតវានៅសល់អីសុខមានន័យថាសុខនៅនឹងដោយមិនបាច់ចង់បាន ត្រង់ដែលយល់ហេតុផលនៃជីវិតនឹងឯងតែអាត្មាខំនិយាយរហងៃមិនមែនរឿងប្រឆាំងគេទេមែនទេគ្រាន់តែចង់ឲ្យយើង ស្វែងយល់ពីជីវិតរបស់យើងហើយសុខវាប្រកបនៅនឹងវាមានទៅណាវាមាននៅណាវាមានក្នុងលោកឯណា សុខក៏មិនមែននៅអាត្មានេះដែរមែនទេនេះដូចអ្នកណាឃើញផ្ញើសារមកអាត្មានេះគាត់ជួបបញ្ហាហើយឥឡូវគាត់សុខចិត្តពីដំបូងគាត់ភ័យ ពាក់ព័ន្ធនឹងតិចគាត់ត្រូវខូចមកខាងអីចឹងគាត់ភ័យគាត់អីអីចឹងទៅទៅពេទ្យទៅតែជំងឺនឹងវានៅតែកើតដដែលតែដល់បានស្ដាប់ធម៌ពិចារណាទៅគាត់ព្រមគាត់សុខស្ងប់ប៉ុណ្ណឹងគាត់ឃើញហេតុផលជីវិតវាត្រូវបានប៉ុណ្ណាប៉ុណ្ណឹងគាត់ទទួលប៉ុណ្ណឹងចិត្តនឹងវាស្ងប់ត្រឹមប៉ុណ្ណឹងទៅគាត់អរគុណទៅគាត់ថាបើមិនបាន ស្ដាប់ដល់ផ្ទះសារមិនទេឃើញទេថាសុកនេះមិនមែនណាឲ្យទេអ្នកទាំងអស់គ្នាសុទ្ធតែមាន សមត្ថភាព អ្នកទាំងអស់គ្នាសុទ្ធតែមានសមត្ថភាព ក្នុងការស្វែងរកវានៅ ក្នុងខ្លួនរបស់អ្នកទាំងអស់គ្នានោះតួសុខកើតឡើងគឺតួសោបណៈធម៌ដែលវាកើតឡើង ក្នុងចិត្តរបស់យើងហ្នឹងអ្នករៀនអភិធម្មដឹងណាតួទុកផ្លូវចិត្តកើតឡើងគឺអកុសលចេតសិក14កើតនៅណាថាកើតនៅក្នុងចិត្តនឹងទៀតអតួសុខកើតឡើងស្អីគេ បើវាសុខជាមួយកាមគុណអាហ្នឹងក៏ពួកលោភៈពួកស្អីចឹងទៅតែដែលសុខប្រះស្យតុគឺពួកសទ្ធាសតិហើយរៃអតបៈដែលវាកើតឡើងតត្រមច្ឆតតាលំនឹងផ្លូវចិត្តដែលវាកើតឡើងហ្នឹងវាកើតនៅណា ថាកើតក្នុងចិត្តហ្នឹងទៅរស់នៅណាថារស់នៅអត់ទេក្នុងចិត្តហ្នឹងតែយើងខ្វះអីខ្វះតែកលឹះខ្វះតែអ្នកប្រាប់ ខ្វះតែកលឹះទេ វាមិនខ្វះអីទេវត្ថុធាតុទាំងអស់ all characteristic of dhamma សភាវៈធម៌ទាំងអស់មាននៅក្នុងខ្លួនរបស់យើង វាខ្វះតែស្អីខ្វះតែគន្លឹះខ្វះតែ method ខ្វះតែ key ដើម្បីបើកវា ដើម្បីពិចារណាវាពពុទ្ធអត់មានឲ្យអីថ្មីទេពពុទ្ធអត់មានឲ្យអីថ្មីទេឲ្យតែកលឹះនៃការគិតពិចារណារស់វាឲ្យឃើញអានេះដូចយើងម្នាក់ម្នាក់មានដីរៀងខ្លួនអញ្ចឹងមានដីរៀងខ្លួនអញ្ចឹងហើយខាងក្រសួងរុក្ខាប្រមាញ់ អឺក្រសួងកសិកម្មគេដើរបង្រៀនគេដើរបង្រៀនពីការធ្វើស្រូវដាក់ជីចេះចេះចេះចេះចេះចេះចេះចេះដល់ពេលយើងធ្វើយើងមានទៅធ្វើពីស្រែនោះណាធ្វើនៅក្នុងស្រែរបស់យើងពូជរបស់យើងស្រែរបស់យើងគាត់ទៅធ្វើឲ្យត្រូវតាមបច្ចេកទេសវាដោះត្មងអញ្ចឹងទុកផ្លូវចិត្តក៏កើតទៅពីចិត្តយើងសុខផ្លូវចិត្តក៏កើតតែពីចិត្តយើងមិនមែនចិត្តលោកតាឲ្យទេលោកតាចិត្តប៉ុណ្ណានៅតែប៉ុណ្ណឹងចិត្តលោកតាមិននៅតែអញ្ចឹងគ្មានឆ្លងអីមកយើងទេ យល់ច្បាស់ប៉ុណ្ណេះហ่ะគ្មានចាំបាច់ត្រូវការអាពូជិះសូម្បីតែបន្តិចកន្លែងត្រូវការនេះពីណាឲ្យពូច្រើនហ្នឹងវាទៅជា waste time អញ្ចឹងមិនអ្នកយល់ស្មានមែនទេណាអាចារ្យណាឲ្យពូច្រើនគាត់ឃើញតែ waste time ឃើញតែចំណាយពេលវេលាអត់ប្រយោជន៍ប៉ុន្តែទល់តែឃើញសិនណាទល់តែឃើញ ថាសេចក្តីសុខនោះមិនមែនរឿងអាចារ្យនឹងឲ្យទេនេះវានៅក្នុងនេះក្នុងការគិតត្រូវយល់ត្រូវចេញពីក្នុងមកសិន លើខ្មែរគ្រាន់តែឲ្យកលឹះមួយទៀតថាឲ្យតែអ្នកទាំងអស់គ្នា នៅជឿថាសេចក្តីសុខនៅនេះឲ្យបាន នៅនោះឲ្យបាន លោកឲ្យបានអាសុខផ្លូវចិត្តរបស់យើងសុខបានលៀបបានស្អីក៏ដោយសំណាងស្អីក៏ដោយពាក់ប៉ុននឹងសុខផ្លូវចិត្តក៏ដោយពាក់ប៉ុននឹងសំណាងដែលត្រូវបានក៏ដោយនៅតែជឿថាលោកនេះឲ្យបានលោក នោះអស្ចារ្យមានសិលបរិសុទ្ធឲ្យបាន ព្រះអរហន្តនេះឲ្យបានគ្មានទេគ្មានលំនឹងទេហើយសិតតែផ្លូវអត់ត្រូវទាំងអស់ យើងស្ដាប់យើងស្ដាប់បាន ពាក្យថាសុខមាន2កាយកៈសុខហើយនឹងចេតសិកៈសុខយើងស្ដាប់យើងឮតែយើងនៅតែរកប្រភពមិនឃើញថាតើត្រូវ find out នៅឯណាណាតែយើងនៅតែគិតថានេះអ្នកឲ្យនោះអ្នកឲ្យនៅតែមិនមែនជាមេគាដ៏ត្រឹមត្រូវអ្នក នៅតែមិនមាន លំនឹងគេសរសើរសบายចិត្ត តិចគេឈប់សាកាត់ទុកឃើញទេនៅលើគេហ្នឹងគេរាប់អានសบายចិត្តអាហ្នឹងអត់ពាក់ព័ន្ធនឹងជំនឿផ្ដេសផ្ដាសផងពាក់ព័ន្ធណា rely on someone រឿងផ្លូវចិត្តរបស់យើងពាក់ព័ន្ធផ្លូវចិត្តបើគេស្មោះត្រង់យើងសบายចិត្តបើគេនិយាយដើមយើងកាត់ទុកឃើញនៅគេទៀតណារស់មិនឃើញបើយើងមិនឃើញប្រភពទុកប្រភពសោកនៅនេះផងយើងនៅលើគេមកពីគេអញ្ចឹងបានអញចេះ ឃើញនៅតែយល់ខុសដដែលអញ្ចឹងបានជាចិត្តរបស់ ព្រះសម្មាសម្ពុទ្ធហ្នឹងណាមានពេលខ្លះដែលព្រះអង្គចូលឈានទៅតែល្បីពេលហ្នឹងអានន់លោកលើកពីព្រាមម្នាក់ដែលគាត់ចូលឈានទៅរទេះបក្រកក្រាក់មិនក៏អត់លឺដែរព្រោះចិត្តហ្នឹងវាមូលទៅសូលមែនទេណាលែងលឺដល់ប្រតិរបស់ព្រះអង្គសំបីរន្ទះបាញ់7ដងក្នុងគ្រាតែមួយពេលព្រះអង្គចូលឈានភ្លឹបអត់មានលឺទេ ឃើញបញ្ជាចិត្តបានអញ្ចឹងសួរថារឿងខាងក្រៅឯងនាំឲ្យយើងកើតទុកណូរឿងចិត្តរបស់យើងរឿងចិត្តទាំងអស់មកលើកឧទាហរណ៍មួយឲ្យឆាប់យល់រឿងអីដតីទៀតក៏ដូចគ្នាដែរឧទាហរណ៍ខ្មែរធ្លាប់លើកសរសេរអាលោកខ្មែរបញ្យលអ្នកដែលមិនដែលកាន់ក្បាលមេក្រូនិយាយមុខមនុស្សច្រើនណា បើឡើងត្រូវនិយាយយើងភ័យដំបងយើងភ័យមនុស្សច្រើនមនុស្សលោឡាលោឡានិយាយអត់បានការនឹងក៏ដោយដល់ឡើងនិយាយលើមនុស្សឆាកច្រើនភ័យហ្មងយើងថាមកពីមនុស្សច្រើនពេកនេះឃើញយើងគិតយើងថាមកពីមនុស្សច្រើនពេកធ្វើឲ្យយើងភ័យប៉ុន្មានទេមកពីយើងមិនដែលនិយាយមកពីភាពស៊ាំរបស់យើងវាមិនតាន់កើត ចិត្តរបស់យើងនឹងវាទទួលអត់តាន់បាន នៅពេលដែលយើងនិយាយហើយនិយាយទៀតនិយាយហើយនិយាយទៀតនិយាយយូរយូរយូរយូរមនុស្សកាន់តែច្រើន កាន់តែល្អឃើញទេឡើងភ័យសុថាតើ the real reason the real condition ហេតុដ៏ពិតប្រកបតើពិតជាមនុស្សច្រើនធ្វើឲ្យយើងភ័យឬក៏មកពីចិត្តយើងភ័យគឺចិត្តរបស់យើង ចិត្តរបស់យើងភ័យ ស្អីទៀតក៏ដូចគ្នាដែរអាស្រឡាញ់គេនឹងក៏ចិត្តយើងដែរអាស្អប់គេនឹងក៏ចិត្តយើងដែរឃើញទេវាមិនមកពីគេទេមកពីចិត្តនឹងតានៅពេលដែលចិត្តកំចាត់បងនៅតោមនោះអស់ហើយអស់មានសេចក្តីស្អប់នៅពេលដែលចិត្តកំចាត់បងតណ្ហាអស់ហើយវាលែងមានអាស្រឡាញ់បង្កប់តណ្ហាចង់បានគេមកជាស្អីឃើញទេមានតែក្តីស្រឡាញ់ផ្ដល់ឲ្យខុសគ្នាចឹងហ៎ អញ្ចឹងបើវាអត់មាន ស្រឡាញ់ដោយចង់បានអីពីគេផង បើមិនបានមកវាមានការទុកឯណាឃើញទេហ៎បើវាអត់មានអាតួស្អប់នឹងផងគេធ្វើអាក្រក់វាមានការទុកឯណាវាអត់មានទេ បើវាមានក្នុងការខ្នះខ្នែងចង់ជួយគេឲ្យគេកែប្រែប៉ុណ្ណោះទេតែអត់មានអាស្អប់ចង់ស្លាប់ហ្នឹងអត់មានទេនៅតែក្នុងចិត្តយើងដដែលឧទាហរណ៍មួយទៀតគោដែលគេ ទឹមដឹកដឹកឆ្នាំងខេត្តកំពង់ឆ្នាំងជាធម្មតាគោដែលវាមិនតន់រៀបឃើញឡានមកវារត់ផ្អើលមកពីឡានហ្នឹងឯងមកធ្វើឲ្យគោផ្អើលថាមកពីគោវាអត់តន់ស្គាល់បានវាចិត្តតែផ្អើលពេលទៅទឹមលើផ្លូវនឹងយូយូយូមានឡានជិះវាវិញគឺថាអានឹងឡានទៅទៅវាអញទៅតែអញខ្វល់ហែងឃើញទេគោវាអត់ខ្វល់មួយឡានឡានជិះដើរជន់ឡានលើថាមកពីអី មកពីឡានបានគោផ្អើលឬក៏មកពីគោមិនតន់សមជាមួយឡានថាមកពីគោមិនតន់សមជាមួយឡានចឹងបានចិត្តតត្រមច្ឆតតាណាអាភាពនៃធម្មធាតុមួយដែលកើតក្នុងចិត្តរបស់យើងនឹងជាធម្មធាតុមួយ ជាតួចិត្តសឹកមួយដែលវាកើតនៅក្នុងចិត្តរបស់យើងនឹងហៅថាតត្រមច្ឆតតា នៅពេលណាដែលវាកើតឡើងដូចនៃសារថីមានសភាពប្រងើយចំពោះ សេះឬក៏គោដែលវាដើរត្រង់ផ្លូវហើយបើដំបងវាផ្អើលយើងទាញខ្សែផងអីផងខ្លាច់វាទៅនេះទៅនោះដល់ពេលវាវាថ្នឹកហើយយើងកាន់អង្គុយធ្វើមិនដឹងអង្គុយនិយាយគ្នាលេងចឹងប្រងើយចឹងវាអត់ភ័យអត់ភ័យខ្លាច់ធ្លាក់ជ្រោះធ្លាក់បន្លាយស្អីទេឃើញទេដូច្នេះកន្លែងសុកទុកគឺនៅ ក្នុងចិត្តពាក្យហ្នឹងងាយនិយាយណាណាក៏ចេះនិយាយដែរថាសុកទុកនៅក្នុង ចិត្តបិទតែពីហ្នឹងទៅរកលោកសោយទឹកដដែលអត់យល់ទេ ថាសុខទុក្ខនៅក្នុងចិត្តភ័យបន្តិចទៅរកស្អីដដែលអត់យល់ទេឃើញណាអថាសេចក្តីសុខទុក្ខកើតពីចិត្តការកូនរងៃខែតរអត់យល់ទេថាមិនយល់ទេ បាននិយាយទេតើខ្មែរយើង ជាអ្នកកាន់ព្រះពុទ្ធសាសនាប្រកបមែនដែរឬទេអឺអ្នកកាន់ព្រះពុទ្ធសាសនាមិនរើសជាតិសាសទេបាទពីព្រោះព្រះសម្មាសម្ពុទ្ធសន្សំបារមីហ្នឹងគឺដើម្បីប្រោសัตว์លោកអញ្ចឹងជនជាតិណាក៏ដោយឲ្យតែមានសេចក្តីជ្រះថ្លានឹងការយល់ដឹងទទួលយកនៅធម៌មកបដិបត្តិក្នុងជីវិត អ្នកនោះឯងហៅថាជាអ្នកកាន់ព្រះពុទ្ធសាសនាហើយ ហើយខ្មែរយើងក៏ដូចគ្នា ប្រសិនបើជ្រះថ្លាគោរពបដិបត្តិតាមធម៌នឹងដោយល្អគឺឈ្មោះថា ជាអ្នកកាន់ព្រះពុទ្ធសាសនាហើយមានឈ្មោះថាជាពុទ្ធមាមកជន គឺថាជាអ្នករាប់អាននៅធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងឯងនៅក្នុងសាវករបស់ព្រះអង្គចែកជា4គឺភិក្ខុភិក្ខុនី ឧបាសកឧបាសិកាហ្នឹងហើយធំធំប៉ុន្តែលើយើងបាត់ភិក្ខុណីហើយអញ្ចឹងតើជនជាតិអីដែលអាចคล้ายជាភិក្ខុថាជនជាតិអីក៏คล้ายជាភិក្ខុបានមែនទេអញ្ចឹងនៅពេលដែលព្រះអង្គបំពោះសាវកព្រះអង្គហៅថាបរិស័ទ4ចម្ពោះដូចយើងសូត្របត់ព្រំអញ្ចឹងថាបរិស័ទ4ចម្ពោះដូចផ្កាឈូកក្នុងជលឋាន ពាក្យថាកាន់យកនឹង ស្មើនឹងពាក្យថាសមាទានសមាទាននេះ មានន័យថាកាន់យកកាន់យកនឹងគឺកាន់យកនៅធัวធัวនឹងគឺធัวសម្រាប់ប្រតិបត្តិនឹងហៅថាអ្នកកាន់ព្រះពុទ្ធសាសនាព្រះពុទ្ធសាសនា គឺមកពីពុទ្ធស័កហើយនឹងសាសនា ពុទ្ធស័កនឹងជាបទឆັດថៃវិផត ប្រែថារបស់ហើយសាសនាឬក៏សាសនាក្នុងទីនេះ គឺมันប្រែដូចពាក្យអង់គ្លេសដែលហៅថា religion ទេសាសនាក្នុងទីហ្នឹងគឺជាព្រះធម៌នឹងឯងអញ្ចឹងការគោរពបដិបត្តិសិក្សា នៅធัวដែលព្រះសម្មាសម្ពុទ្ធបានទ្រង់ត្រាស់សម្ដែងហើយបដិបត្តិតាមនឹងហៅថាគោរពកាន់ព្រះពុទ្ធសាសនាអញ្ចឹងសាសនាក្នុងទីនេះ គឺសំដៅទៅដល់ព្រះបរិយត្តិធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងបាទហើយម្យ៉ាងទៀតសាសនាក្នុងទីនឹងប្រកបទៅដោយអង្គ9ទៀតប៉ុន្តែมันមានពេលបកទេអញ្ចឹងយើងគ្រាន់តែយល់ថាការគោរពព្រះពុទ្ធសាសនា មិនមែនគ្រាន់តែចោះបញ្ជីជាតិថាខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនាទេ គឺទល់តែសិក្សា នៅអ្វីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងនឹងនៅព្រះធម៌ព្រះវិន័យនិយាយរួមព្រះពុទ្ធសាសនាគឺជាធម្មវិន័យមានទាំងធម៌មានទាំងវិន័យណាយើងហៅតែព្រះធម៌មួយម៉ាត់មិនចប់ទេគឺថាមានធម៌និងវិន័យអញ្ចឹងហើយបានជាជួនកាលលោកប្រែថាពាក្យទូនមានឬក៏ពាក្យព្រានបដៅហ្នឹងក៏មិនខុសដោយសារអីដោយសារនៅក្នុងព្រះវិន័យគឺជាការណែនាំប្រដៅមែនពីព្រោះវិន័យ ជួនកាលមិនចាំបាច់ហេតុផលទេគឺបើភិក្ខុធ្វើអ្វីខុសទាស់សាមណេរធ្វើអ្វីខុសទាស់ព្រះអង្គទ្រង់ណែនាំប្រដៅមិនឲ្យធ្វើតទៅទៀតដោយឡែកចំពោះក្រៅពីវិន័យនោះមិនមែនជាពាក្យប្រដៅទេ គឺសុទ្ធតែជាមេរៀន ដែលត្រូវចេះដឹងដោយការសំដែងពន្យល់ដោយជាមេរៀនអរិយសច្ចធម៌នោះមិនចាត់ថាជាការប្រដៅទេ តែជាការបង្រៀន តែជាការបង្រៀន ជាការពន្យល់រីឯព្រះវិន័យអាចនិយាយថាជាពាក្យព្រានបដៅបានអឺយើងមើលនៅក្នុង ព្រះវិន័យគឺថាព្រះអង្គហាមនៅរបស់ដែលគួរធ្វើ និងមិនគួរធ្វើនេះគឺចាត់ទុកនៅក្នុងការទូនមានព្រានបដៅហើយ មិនជាតោះខុសអីនឹងប្រែថាទូនមានព្រានបដៅទេ ក៏ប៉ុន្តែក្រៅពីព្រះវិន័យយើងមិនអាចប្រែថា ពាក្យទូនមានព្រានបដៅទេ ពីព្រោះពាក្យថាបដៅហ្នឹងគឺថាគ្មានហេតុផលទេគឺត្រូវឲ្យធ្វើតាមអញ្ចឹងណាណាដូចញាតិញោមបដៅកូនអញ្ចឹងកុំដើរលេង អាហ្នឹងពាក្យបដៅហ្នឹងមែនទេអញ្ចឹងមែនទេគ្មានឆ្លើយឲ្យម្នាក់ចោះហ្នឹងពាក្យបដៅហ្នឹងកុំធ្វើនេះកុំធ្វើនោះហ្នឹងហៅថាពាក្យទូនមានព្រៀនប្រដៅត្រូវធ្វើនេះ តែកុំធ្វើនោះ និងពាក្យទូនមានព្រាមបដៅនឹងមាននៅក្នុងព្រះវិន័យអញ្ចឹងគឺពាក្យនេះត្រូវប្រើចំពោះភិក្ខុសង្ឃជាកតិកានៅ ក្នុង នៅក្នុងធម្មវិន័យនឹងគឺត្រូវមានកតិកាអញ្ចឹងมันអាចស្រេចយើងបានទេពីព្រោះអត់មានយកហេតុផលអីទៅជជែកតវ៉ាអីច្រើនបានទេនៅក្នុង ព្រះវិន័យជារបៀបដូចជា នៅក្នុងសាលានីមួយអញ្ចឹងគឺត្រូវមានវិន័យផ្ទៃក្នុងរបស់សាលា ហាមចូលម៉ោងប៉ុណ្ណេះត្រូវចូលម៉ោងប៉ុណ្ណេះជាកំណត់នេះគឺជាការដាក់ច្បាប់ជាការណែនាំជាការប្រដៅក៏ប៉ុន្តែ នៅ ក្នុងមេរៀនដែលជាមេរៀននៃការត្រាស់ដឹង ជាប្រសូតក្តីសំដែងជាគាថា ក្តី នោះមិនមែនជាពាក្យទូនមាន ព្រៀនបដៅទេគឺជាពាក្យបងបងរៀនពន្យល់ជាមេរៀនពន្យល់អញ្ចឹងបានសពថ្ងៃ គឺកំពុងតែ ជជែកគ្នាមិនដាច់ស្រេចថាតើព្រះពុទ្ធសាសនានឹងជាសាសនាទេធម៌នឹងជាសាសនាទេអាចថាធម៌មិនមែនជាសាសនាក៏បានប៉ុន្តែប្រើឲ្យអស់ពាក្យពាក្យសាសនាក្នុងទីនេះគឺធម្មវិន័យមានទាំងធម៌មានទាំងវិន័យវិន័យនឹងគឺត្រូវទូនមានអប់រំកាយវាចាឲ្យត្រង់ឲ្យ ត្រឹមឲ្យត្រូវកុំឲ្យនិយាយពាក្យផ្ដេសផ្ដាសអីជាដើមកុំឲ្យធ្វើអំពើផ្ដេសផ្ដាសនេះគឺជាវិន័យនៅក្នុងសាសនានឹងជាមួយគ្នា ដល់តែព្រះធម៌ដែលពាក់ព័ន្ធនឹងមេរៀន ដែលមិនមែនជាការព្រៀនប្រដៅនោះគឺជាមេរៀនដែលពាក់ព័ន្ធនឹងការប្រើបញ្ញា ជាមួយនឹងការប្រើបញ្ញាសុទ្ធសតមយៈបញ្ញាកើតពីការស្ដាប់ចិន្តាមយៈបញ្ញាកើតដោយការគិតនិងភាវនាមយៈបញ្ញាអញ្ចឹងសាសនាកលៃនឹងឈប់ប្រែថាទូនមានព្រៀនប្រដៅប្រែថាជាមេរៀន សម្រាប់ប្រតិបត្តិសិក្សាយល់យល់ហើយគោរពប្រតិបត្តិមានឈ្មោះម្យ៉ាងទៀតហៅថាសាសនៈព្រហ្មចរិយៈអញ្ចឹងសាសនៈព្រហ្មចរិយៈនេះមាន37ប្រការនៅក្នុងនឹងមានសតិប្បដ្ឋាន4មានសម្មាប្រធាន4មានឥន្ទ្រី5អឺណាពលៈ5ពោឈង្គៈ7អង្គធัวជាគ្រឿងត្រាស់ដឹងអីទាំងអស់ហ្នឹងកន្លែងហ្នឹងមិនប្រែថាជាពាក្យទូនមានព្រាមបដៅទេ ប្រែថាជាមេរៀននៃការត្រាស់ដឹងធัวទាំងអស់ហ្នឹងហៅថាពោធិបក្កយធัวពោធិបក្កយធัวហ្នឹងគឺជាសាសនៈព្រមចរិយៈអញ្ចឹងសាសនៈសាសនាក្នុងទីនេះឈប់ប្រែថាពាក្យទូនមានឈប់ប្រែថាពាក្យព្រាមបដៅហើយតែប្រែថាមេរៀនព្រះធัวដែលគួរកបបីប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានដើម្បីចូលទៅដល់នៅការត្រាស់ ដឹងអញ្ចឹងបានស្មាថាសាសនាដែលយើង ធ្លាប់ចេះពីមុនមកយើងចេះតាមពាក្យអង់គ្លេសហៅថា religion នោះវាពាក់ព័ន្ធនឹងការណែនាំបង្កប់បញ្ជាពីអាទិទេពអ្នកជឿគ្មានសិទ្ធិប្រកែកគ្មានសិទ្ធិតវ៉ាព្រះថាម៉េចគឺអញ្ចឹងនេះគឺជាសាសនាដែលគេធ្លាប់ប្រើពាក្យហ្នឹងក៏ប្រើនៅក្នុងពុទ្ធសាសនាខ្លះដែរ ប៉ុន្តែប្រើនៅក្នុងចំណុចវិន័យតែប៉ុណ្ណោះ ចាត់ទុកថាជាពាក្យទូនមានព្រៀនប្រដៅឥឡូវឧទាហរណ៍ទៅវិខនោះតទេតទេទៅលួចទ្រប គេពីមុនអត់តាន់មានវិន័យនឹងឯងអញ្ចឹងព្រះអង្គបញ្ញត្តិអត់ឲ្យធ្វើវិខណាធ្វើត្រូវអាបត្តិបារាជិះឃើញបដៅឯងបដៅឈប់ឲ្យធ្វើណាហ្នឹងហ្នឹងជាពាក្យបដៅឯងណែនាំហ្នឹង បដៅភិក្ខុឯងនេះមិនគួរធ្វើអញ្ចឹងអំពើដែលណែឯងធ្វើនេះមិននាំឲ្យគេជ្រះថ្លាទេតាមពិតធ្វើឲ្យគេកាន់តែលែងជ្រះថ្លានេះគឺជាពាក្យទូនមានព្រៀនប្រដៅអញ្ចឹង នៅក្នុងព្រះពុទ្ធសាសនានេះនិយាយឲ្យអស់គឺមានទាំងធម៌មានទាំងវិន័យពាក្យព្រៀនប្រដៅប្រើចំពោះព្រះវិន័យតែមេរៀនសម្រាប់គិតពិចារណា និង សម្រាប់ប្រតិបត្តិដើម្បីទៅរកការត្រាស់ដឹងដែលប្រើបញ្ញាសុទ្ធណាសទ្ធានិងបញ្ញាសុទ្ធនេះ នោះមិនប្រែថាពាក្យទូនមានព្រាមបដៅទេ ពាក្យបដៅគ្មានពាក្យតវ៉ាទេ តែ ពាក្យបង្រៀនមានសិទ្ធឆ្ងល់មានសិទ្ធតវ៉ាមានសិទ្ធសួរនេះឯងហៅថាការបងបង្រៀនមិនបដៅអញ្ចឹងបដៅហើយបរៀនវាមានន័យខុសគ្នាដូចញាតិញោមប្រើសិទ្ធជាម្ដាយបដៅកូនកុំធ្វើនេះកុំធ្វើនោះកូនគ្មានសិទ្ធសបតវ៉ាទេក៏ប៉ុន្តែបើបង្រៀនដូចជាបរៀនអភិធម្មក៏ដោយបរៀនអីក៏ដោយមិនមែនបង្រៀនឲ្យញាតិញោមត្រូវតែថាអញ្ចឹងទេ គឺបង្រៀនឲ្យយល់អញ្ចឹងសាសនៈក្នុងទីនេះតើប្រែថាសាសនាក៏បាន ប្រែថាពាក្យព្រានបដៅក៏បានប៉ុន្តែបាន ដោយចំណែកបានដោយចំណែកណាដែលជាពាក្យទូនមានមែនទែនពាក្យបដៅមែនទែនដូចជាក្នុងព្រះវិន័យឃើញទេនឹងចឹងចឹងនៅក្នុងពិន័យវិន័យហ្នឹងគឺបដៅមែនតែម្ដងទូនមានមែនតែម្ដងគ្មានសិទ្ធតវ៉ាមកកែប្រែសិក្ខាបទនឹងទេដោយឡែកក្នុងព្រះសូត្រមិនមែនបដៅទេក្នុងព្រះវិន័យក្នុងព្រះអភិធម្ម មិនមែនបដៅទេ គឺពន្យល់មិនមែនឲ្យយើងទន្ទិញតាម ដោយអត់យល់ទេជាការបង្រៀនត្រូវតែពន្យល់ទីហៅថាទូរាំងកម្មាំងធម្មជាតិចិត្តនេះគឺជាធម្មជាតិដែលត្រាច់ទៅកាន់ទីឆ្ងាយអញ្ចឹងថាមួយម៉ាត់នឹងហើយត្រូវពន្យល់ពន្យល់ថាតើហេតុអីបានជាថាចិត្តជាធម្មជាតិត្រាច់ទៅកាន់ទីឆ្ងាយវាចេញពីខ្លួនយើងឬថាអត់ទេ ធម្មជាតិនឹងវាដឹងអារម្មណ៍បានឆ្ងាយឧទាហរណ៍ឥឡូវនេះហេ យើងអង្គុយនៅក្នុងទីនេះយើងគិតទៅស្រុកខ្មែរអាចគិតឃើញទេនឹកឃើញវត្តភ្នំទេឃើញប៉ិនឃើញផ្ទាល់ទេអត់ទេអាចសម័យបានរឿងឆ្ងាយឆ្ងាយនឹកឃើញ សមុទ្រណនៅណានៅនេះប៉ិននឹកឃើញសមុទ្រមានន័យថាគិតដល់រឿងឆ្ងាយបានទៅឈ្មោះថាទូរាំងកមៀងនេះមិនមែនបដៅឲ្យជឿទេពន្យល់ឲ្យយល់ហ្នឹងប្រសូតនឹងព្រះអភិធម្មនឹងថ្មវែកញែកបន្តិចទៅចាំមើលចាំយកទៅផុសឲ្យគេស្ដាប់ឲ្យគេឈប់ឆ្ងល់តែបើក៏នៅឆ្ងល់ទៀតមិនដឹងធ្វើម៉េចទេណា ព្រោះអ្នកខ្លះគេថា សូមបកស្រាយឲ្យខ្ញុំកណាបាត់ឆ្ងល់វាមិនប្រកាសថារឿងបាត់ឆ្ងល់ទេសំខាន់យល់អត់អញ្ចឹងបានថ្មចែកថាតើពាក្យទូនមានព្រានបដៅនិងមេរៀនពន្យល់ខុសគ្នាយ៉ាងណាពីព្រោះព្រះពុទ្ធសាសនាមានពីរចំណែកគឺធម៌និងវិន័យធម្មវិន័យអញ្ចឹងបានព្រះអង្គប្រើពាក្យថា ធម្មវិន័យអិធៈ ធម្មវិនយេនៅក្នុងធម្មវិន័យនេះអញ្ចឹងមានទាំងធម៌មាន ទាំងវិន័យមិនមែនត្រឹមតែប្រើបញ្ញាញាណក្នុងការយល់ដឹងមេរៀនប៉ុណ្ណោះទេ តែក៏ត្រូវមានច្បាប់សម្រាប់គ្រប់គ្រងកាយនឹងវាចាវិន័យនឹងឯពាក់ព័ន្ធនឹងពាក្យទូនមានវិន័យដោយច្រើនគឺគ្មានហេតុផលថាគ្រាន់តែចាក់កលិចគ្នាមិនបានដែរមិនទៅប្រឆាំងជាងកើតទេនឹងគេហៅថាពាក្យប្រដៅពាក្យទូនមានពាក្យដាក់បញ្ញត្តិឃើញទេ អញ្ចឹងនៅក្នុងតួពុទ្ធសាសនាហ្នឹងមានទាំងធម៌មានទាំងវិន័យយល់ហ្នឹងហើយដល់ទៅពាក់ព័ន្ធនឹងការចម្រើនបញ្ញាមិនមែនពាក្យបដៅទេគឺពាក្យពុនយល់គឺជាមេរៀនណាជាមេរៀននឹងហៅ the teaching of buddha what is the teaching of buddha the teaching of buddha is the foundable truth គឺសំដៅទៅដល់អរិយសច្ចធម៌តែម្ដងទោះបីជាប្រសូតពីណាពីណានិយាយពីស្អីពីស្អីពីស្អីពីស្អីហូរចុះទៅ ចុងក្រោយបំផុតគឺអរិយសច្ចៈធម៌និយាយពីកាយមិនទៀងរូបមិនទៀងស្អីស្អីស្អីរហូតទៅចុងបញ្ចប់គឺសច្ចៈធម៌អញ្ចឹងសច្ចៈធម៌នឹងគឺជាចំណុចចុងក្រោយចំណុចកំពូលមួយដូចជាសមុទ្រដែលទទួលទឹកពីស្ទឹងផ្សេងផ្សេងមកអញ្ចឹងវាត្រូវបង្ហូរទៅដល់អរិយសច្ចៈធម៌នឹងទៅចូលទៅដល់ព្រះពុទ្ធសាសនាពិតប្រាកដនឹងអញ្ចឹងអញ្ចឹងអរិយសច្ចៈធម៌នេះมันអាចប្រែថាពាក្យព្រាមបដៅបានទេគឺប្រែថាជាមេរៀននៃការ ត្រាស់ដឹងឈ្មោះថាពោធិបក្យធัว37ហ្នឹងពោធិបក្យធัวពោធិបក្យធัวហ្នឹងធัวជាអង្គនៃការត្រាស់ដឹងប្រែអញ្ចឹងអត់ប្រែថាពាក្យបដៅទេធัวដែលជាអង្គនៃការត្រាស់ដឹងហើយមានឈ្មោះហៅមួយយ៉ាងទៀតថាសាសនៈព្រហ្មចរិយធัวធัวមេរៀនព្រះធัวសាសនៈហ្នឹងកន្លែងហ្នឹងគឺជាមេរៀនគឺជាមេរៀនដែលគួរគប្បីប្រតិបត្តិចូលទៅរកការត្រាស់ដឹង ប្រសិនបើមិនមាន ការបដិបត្តិតាមពោធិបក្កយធម៌នឹងទេ ការត្រាស់ដឹងក៏មិន មានដែរអញ្ចឹងវាមិនចម្លែកអីទេថាប្រែតពាក្យព្រាមបដៅត្រូវយល់ថាគឺត្រូវតែឲ្យជឿអញ្ចឹងពាក្យព្រានប្រដៅមានន័យត្រូវតែឲ្យកាន់យល់អញ្ចឹងត្រូវតែឲ្យជឿអញ្ចឹងហ្នឹងគឺជាពាក្យព្រានប្រដៅក៏ប៉ុន្តែបើជាមេរៀនបើជាការបង្រៀនវាពាក់ព័ន្ធជាមួយនឹងការពន្យល់ទៅយើងយល់អត់ពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គអត់សរសើរអ្នកបកែជឿទេ បុគ្គលដ៏អន់បំផុតមាន4ពួកនៅក្នុងលោកនេះ ទី1គឺបុគ្គលអបិតប្រាជ្ញានិយាយអីក៏មិនយល់នឹងមិនដឹងជួយមិនទេនោះទី2បុគ្គលជឿងាយជឿងាយ មានន័យថាងាយជឿឬអីក៏ជឿឬអីក៏ជឿបុគ្គលបែបនេះព្រះអង្គថា គឺជាបុគ្គលថ្នាក់អន់គ្មានបានប្រើគំនិតបញ្ញារបស់ខ្លួនខ្លួនឯងទេហើយទី3ពាក់ព័ន្ធនឹងការសេពគប់គឺថាបុគ្គលច្រើនតែភ្លេចខ្លួន ច្រើនតែមើលងាយព្រោះការស្និទ្ធស្នាលការមិនតន់ស្និទ្ធស្នាលមិនសូវហ៊ានមើលងាយដល់ស្និទ្ធស្នាលហ៊ានដូចសត្វព្រាបអញ្ចឹងណាអឺមួយទៀតមើលងាយព្រោះការនៅរួមអញ្ចឹងយើងឃើញឥឡូវអាត្មាថាពុទ្ធសាសនា គឺជាអ្វីព្រះពុទ្ធសាសនាគឺជាធម៌និងវិន័យជាធម៌និងវិន័យធម្មវិន័យគឺជាព្រះពុទ្ធសាសនាអញ្ចឹងវិន័យគឺសំដៅទៅដល់ធម៌ដែលសម្រាប់អប់រំហាម5កាយនិងវាចា រីឯធัวគឺចែកជាជាពីរព្រះសូត្រនិងព្រះអភិធម្មអញ្ចឹងព្រះសូត្រនិងព្រះអភិធម្មនេះមិនគួរប្រែថាពាក្យទូនមាន ព្រាមបដៅទេ គឺជាពាក្យបង្រៀនពន្យល់ដើម្បីបណ្ដោះបញ្ញា ពីព្រោះមនុស្សអាចត្រាស់ដឹងបាន មិនមែនដោយសារធ្វើតាមទេ គឺដោយសារការស្ដាប់ហើយយល់ទៅត្រាស់ដឹងយល់ទេហ្នឹងហើយហើយសាវកទាំងអស់ ដែលអាចចូលទៅកាន់ការត្រាស់ដឹងធัวបានมันអាចចោលសតមយៈបញ្ញាបានទេអញ្ចឹងស្ដាប់វិន័យអត់កើតបញ្ញាទេ ស្ដាប់វិន័យវិន័យអត់កើតបញ្ញាទេ ពីព្រោះមិនមែនជាការបង្រៀនមិនមែនជាការពន្យល់គឺជាច្បាប់ធ្វើនេះខុសធ្វើនោះមិនត្រូវមានកើតបញ្ញាណាឃើញទេយល់ហ្នឹងស្ដាប់វិន័យអត់កើតបញ្ញាទេប៉ុន្តែសម្រាប់ប្រសងនឹងត្រូវតែរៀនបើមិនរៀនវាខុសណាធ្វើនេះខុសធ្វើនោះមិនត្រូវត្រូវតែរៀនឲ្យដឹងអានឹងជាច្បាប់ដូចសាលាមួយចឹងគេដាក់ច្បាប់កតិកាផ្ទៃក្នុងយើងមិនមែនទៅរៀនចេះដោយសារមើលអាច្បាប់សាលានឹងទេតាមពិតមុខវិជ្ជាទេដែលធ្វើឲ្យយើងខ្លាយទៅជាអ្នកចេះដឹងតែច្បាប់សាលាគ្រាន់តែជាការគោរពវិន័យផ្ទៃក្នុងតែប៉ុណ្ណោះម្ដងទៀតថា ព្រះពុទ្ធសាសនា គឺសំដៅទាំងពីរគឺធម៌និងវិន័យប្រសិនបើអត់មានវិន័យគឺរប្រាកដជាគ្មានរបៀបរៀបរយឃើញទេ នៅពេលដែលយើងវិន័យកាន់តែបាត់បង់ទៅប្រសង់កាន់តែធ្វើខុសទៅ អន់សម្ផស្សពុទ្ធសាសនាឃើញទេមិនចឹងទេថ្មីត្បិតថាវិន័យកស្ដាប់មិនកើតបញ្ញាមេតែវាជាច្បាប់សម្រាប់គ្រាក នៅកាយនិងវាចាឲ្យមានរបៀបរៀបរយកាលណាកាយវាចាមានរបៀបរៀបរយពិតជាគួរជាទីជ្រះ ថ្លាកាលណា មានសេចក្តីជ្រះថ្លា ពិតជាគេបង្អោនទៅដើម្បីស្ដាប់ធម៌ឥឡូវអ្នកទេសនាអត់ព្រមកាន់វិន័យទេដើរផឹកសាប្រវែមកទេសលើក្រេអ្នកញាតិញោមស្ដាប់ដែរនិយាយត្រូវយ៉ាងម៉េចក៏ដោយក៏ស្ដាប់មិនកើតដែរអញ្ចឹងដែលអាត្មាថាប្រែថាពាក្យព្រានប្រដៅមិនខុសនោះ គឺកំណត់ត្រឹមព្រះវិន័យប៉ុណ្ណោះ តែបើនៅក្នុងព្រះសូត្រនិងអភិធម្មគឺពាក់ព័ន្ធជាមេរៀននៃការប្រតិបត្តិដើម្បីចូលទៅដល់ការត្រាស់ដឹងហ្នឹងហើយអាត្មាបកស្រាយឲ្យទៅចុះណាញាតិញោមទៅឆ្ងល់ពីមុនតាមប្រព័ន្ធអ៊ីនធឺណិតអីហ្នឹងចាំអាត្មាផុសឲ្យស្ដាប់ដូចអាត្មាថាអញ្ចឹងវិន័យមិនមែនសម្រាប់បង្កើតបញ្ញាទេ សម្រាប់ឲ្យកាយវិចារនឹងស្ងប់កាលណាយើងមិនធ្វើខុសវានាំឲ្យចិត្តនឹងវាស្ងប់ដល់តែចិត្តវាស្ងប់វាជាពេលវេលាដែលនាំឲ្យកើតបញ្ញាកាលណាយើងធ្វើខុសវាកើតវិបដិសារី អញ្ចឹងវិន័យហ្នឹងអាចធ្វើឲ្យឲ្យចិត្តយើងមិនកើតវិបដិសារីឥឡូវអាត្មាឆ្លើយទៅ សំណួររបស់ញោមសួរថាតើខ្មែរយើងកាន់ព្រះពុទ្ធសាសនាប្រកបដែរទេអញ្ចឹងតើយល់ធម៌និងវិន័យនឹងអត់ប្រសិនបើមិនទាំងតន់យល់ថាស្អីជាធម៌ស្អីព្រះវិន័យផងគ្រាន់តែចុះបញ្ជីថាអ្នកកាន់ពុទ្ធសាសនានេះគឺកាន់សម្បកណាមានតែពងទាមានក្នុងដៃប៉ិនបើកមកមានតែសម្បកវាអត់មានណាសាច់ក្នុងផងហើយស្គាល់រសជាតិទេអញ្ចឹងរបស់ស្អីក៏ដោយ មិនអាចដឹងរសជាតិដោយគ្រាន់តែមើលនឹងភ្នែកទេបិដកក្រោយមានបិដកពេញទូក៏ដោយមិនអាចដឹងអត្តន័យដោយសារតែមើលពីក្រៅទេ ហើយអសរនៅក្នុងបិដកនឹងទៀតញាតញោមច្រឡំថាអសរនឹងហើយជាធัวមែនទេបើត្រៃបិដកនឹងតួកំពីនឹងមិនមែនធัวទេពីព្រោះធัวគ្មានរូបទេប៉ុន្តែយើងសម័យនេះឯណាទៅចាំបានច្រើននោះវាត្រូវពឹងกระดาษពឹងអីគាត់ត្រាទុកទៅតួអសរនឹងទឹកខ្មៅនឹងក៏មិនមែនធัวទៀត ប្រសិនបើតួសភៅនិងតួអសរនឹងជាធោមនុស្សមើលទៅយល់ដូចគ្នាឃើញដូចគ្នាបាត់ហើយប៉ុន្តែអត្តន័យធោវានៅបង្កប់នៃក្នុងនឹងទល់តែមនុស្សមានបញ្ញាបានបើកផ្ងាធัวនឹងបានមិនបើកសភៅចេញធัวទេអានេះនិយាយកាន់តែជ្រៅណាហេតុអីបានជាធัวនឹងអ្នកខ្លះយល់អ្នកខ្លះមិនយល់ហើយពាក្យនិយាយសម្ដែងធัวនេះក៏មិនមែនធัวដែលដែលជាមេរៀនពិតប្រកបដែរអសរក្តី ពាក្យសម្ដីដែលអាត្មានិយាយនេះក្តីគ្រាន់តែជាស្ពានចម្លងបង្ហូរនៃទៅតែប៉ុណ្ណោះ បង្ហូរនៃទៅតែប៉ុណ្ណោះអញ្ចឹងដល់តែញាតញោមចាប់បានដោយការអានក៏ដោយដោយការស្ដាប់ក៏ដោយ មិនមែនពាក្យនឹងទេ មិនមែនអសរនឹងទេ គឺជាអត្តន័យមួយយ៉ាង របស់ធម៌ទល់តែ បញ្ញាទើបចាប់បានហ្នឹងហើយមានរូបណាដល់ពេលយើងចាប់ន័យធម៌នឹងបានបានស្អីមានបានសម្លេងមានបានរូបមកពីណាគឺជាអត្តន័យមួយយ៉ាងដែលយើងយល់នៅក្នុងចិត្តឯណោះ ហ្នឹងហើយដែលចិត្តមានធัวនោះវាទល់តែស្រូបទាញយក អត្តន័យបានយកមកដាក់ក្នុងចិត្តមិនយកសភៅទុកទេហើយក៏មិនមែនឌីសដែរក៏មិនមែនសំលេងអ្វីទាំងអស់គឺជាអត្តន័យមួយយ៉ាងប៉ុន្តែយើងវាចាក់ភ្នែកដើម្បីស្រូបទាញវាចាក់តិចមិនបានទេតែដល់តែវាចូលទៅក្នុងចិត្តវានៅ តែជានាមធម៌មួយយ៉ាងដែលជាសភាវៈធម៌សុទ្ធដែលជាប់នៅក្នុងចិត្តយើងយើងដឹងថាយើងយល់អញ្ចឹងយល់នឹងមិនមែននៅលើសំលេងងៀងងៀងរហូតណាហើយយល់ធម៌នោះក៏មិនមែននៅឃើញសភៅនឹងរហូតណា